បាទសូមក្រាបថ្វាយបង្គំព្រះថេរានុត្រៈគ្រប់ព្រះអង្គសូមគោរពបងប្អូនជនរួមជាតិបាទខណៈនេះព្រះថេរានុត្រៈគ្រប់ព្រះអង្គកំពុងតាមដានការផ្សាយបន្តផ្ទាល់នៃវេទិកាសម្លេងសង្គ្រោះជាតិដែលផ្សាយតាមរយៈ page របស់លោកប្រធានស្ដីទីលោកសំរងស៊ីចាប់ពីម៉ោង6ដល់ម៉ោង7យប់ម៉ោងនៅប្រទេសកម្ពុជាហើយ ប្រធានបទដែលយើងត្រូវយកមកជជែកពិភាក្សានៅក្នុងថ្ងៃនេះគឺអំពីថាតើ ការបោះឆ្នោតជ្រើសរើសមេឃុំចៅសង្កាត់នឹងវាមានសារៈសំខាន់ទៅដល់ប្រជាពលរដ្ឋឬយ៉ាងណាហើយវាគ្មានកិត្តិយសដែលចូលមកធ្វើការបកស្រាយនៅក្នុងថ្ងៃនេះគឺលោកសុនដារាបាទជម្រាបសួរលោកសុនដារាបាទជម្រាបសួរលោកឆាំចានីនិងប្រិយមិត្តទាំងអស់នៅក្នុង Facebook បាទ បាទជាកិត្តិយសណាស់ដែល លោកសុតារាចំណាយពេលវេលាវាតម្លៃចូលរួមនៅក្នុងវេទិកាសម្លេងសង្គមជាតិនៅក្នុងថ្ងៃនេះ ដោយដែលលោកសុនារា បានជ្រាបស្រាប់ហើយពីប្រធានបទដែលយើងត្រូវជជែកថ្ងៃនេះគឺ អំពីសារៈសំខាន់នៃការបោះឆ្នោតជ្រើសរើសមេឃុំចៅសង្កាត់តើការបោះឆ្នោតនឹងជ្រើសរើសមេឃុំចៅ សង្កាត់នឹងវាមានសារៈសំខាន់យ៉ាងណា វាមាន ផលប្រយោជន៍ទៅដល់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតនៅថ្នាក់មូលដ្ឋាននឹងយ៉ាងណាប៉ុន្តែមុននឹងចូលទៅដល់ប្រធានបទខ្ញុំមានអឺពីរសំណួរដែលពាក់ព័ន្ធទៅនឹងអឺបច្ចុប្បន្នភាពនៃប្រទេសកម្ពុជាបាទបច្ចុប្បន្នរដ្ឋាភិបាល និងសមាជិកព្រឹទ្ធសភានៃសហរដ្ឋអាមេរិកគេបានធ្វើការអនុម័ត រំលឹកជំរុញឡើងវិញឲ្យមានការអនុវត្តនៅកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលកិច្ចព្រមព្រៀងនេះលោកសុនដារាបានជ្រាបស្រាប់ហើយរបបលោកហ៊ុនសែនថាបានងាប់បាត់យូរហើយកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះប៉ុន្តែថ្មីថ្មីនេះកាលពីថ្ងៃ24កន្លងមកនេះសមាជិកប្រតិភិយានៃរដ្ឋាភិបាលលោកโจ Biden បានរៀបរៀងបានធ្វើការជួបប្រជុំហើយ អនុម័តជំរុញឲ្យគ្រប់ភាគីទាំងអស់អនុវត្តទៅតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលនិយាយអំពីដំណោះស្រាយនយោបាយនៅកម្ពុជាពីព្រោះអឺប្រកាសណាស់ថាសមាជិកប្រសិទ្ធភាពទាំងអស់ហ្នឹងគេមិនបានចាត់ទុកកិច្ចព្រមព្រៀងហ្នឹងងាប់ដោយរបបហ៊ុនសែនលើកឡើងនោះទេប៉ុន្តែ គេថាគ្រប់ភាគីទាំងអស់មិនទាន់មានការអនុវត្តឲ្យបានពេញលេញទៅលើ កិច្ចព្រមព្រៀងទាំងឡាយហ្នឹងអញ្ចឹងសមាជិក រដ្ឋសភានៅឆ្លងផុតពីពីពីពីរដ្ឋសភា ចូលដល់ព្រឹទ្ធសភាគឺគេបានទៀមទាឲ្យគ្រប់ភាគីទាំងអស់នាំគ្នា អនុវត្តទៅតាមកិច្ចប្រឹងប្រែងទីក្រុងប៉ារីសសម្រាប់លោកសន្តារាដែលជាអ្នកវិភាគល្បីនៅ ក្នុងសង្គមបច្ចុប្បន្ននេះតើលោកយល់យ៉ាងណាអំពីការជំរុញរបស់សមាជិកព្រឹទ្ធសភាទៀមទារបស់សមាជិកព្រឹទ្ធសភាទៅលើការជំរុញការទៀមទាឲ្យមានការ អនុវត្តទៅលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ1991គឺគ្រប់ភាគីទាំងភាគីកម្ពុជា និង ប្រទេសដែលជាហត្ថលេខីតើលោក តារាយល់យ៉ាងណាដែរចំពោះការទៀមទានិងជំរុញនៅពេលនេះបាទជាដំណឹងល្អសម្រាប់ប្រជាជនកម្ពុជាទាំងអស់ហើយវាជាក្តីសង្ឃឹមមួយ សម្រាប់ប្រជាជនកម្ពុជា ទីមួយគឺ យើងបញ្ជាក់ឲ្យឃើញថាសហគមន៍អន្តរជាតិមិនដែលបោះបង់ចោល ប្រទេសកម្ពុជាហើយនៅតែផ្ដល់ក្តីសង្ឃឹមជូនយើងជានិច្ចអានឹងជាចំណុចសំខាន់យើងមើលទៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីមានច្រើនណាស់ដែលខ្ញុំមិនត្រូវការរៀបរាប់មិនមែនជាប្រធានបទសំខាន់ដែលត្រូវនិយាយអំពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីទេប៉ុន្តែនៅក្នុងចំណោមប្រធានបទ ចំណុចសំខាន់សំខាន់នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីគឺលទ្ធិប្រជាធិបតេយ្យការគោរពសិទ្ធិមនុស្សនិងការបោះឆ្នោតគឺជាគោលការណ៍សំខាន់មួយអញ្ចឹងឥឡូវបើយើងមើលការបោះឆ្នោតឃុំសង្កាត់នឹងឈានចិត្តចូលមកដល់ហើយស្របពេលដែល ស្ថានភាពអន្តរជាតិជំរុញឲ្យមានគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារី គឺជាការដាស់តឿននិងបង្វែរឲ្យរបបហ៊ុនសែននឹង បញ្ឈប់ជាបន្ទាន់នៅការរំលោភសិទ្ធិមនុស្សនៅការគំរាមកំហែងហើយងាកមកគោរពនៅច្បាប់អន្តរជាតិវិញអានឹងជាចំណុចមួយដែលប្រជាជនកម្ពុជាត្រូវតែអបអសាទរហើយមានសង្ឃឹមជាពិសេសសហគមន៍អន្តរជាតិនិងច្បាប់អន្តរជាតិបើយើងនិយាយអាចថាពីរចំណុចចេះទី1កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីនឹងមិនដែលអស់សុពលភាពទេ តែងតែមានសុពលភាពជានិច្ចអានេះគឺជាសំណាងមួយសម្រាប់កម្ពុជាដែលមានច្បាប់អន្តរជាតិចងដើម្បីការពារលទ្ធិប្រជាធិបតេយ្យនិងអធិបតេយ្យភាពរបស់កម្ពុជាទី2យើងអាចសរបញ្ជាក់ឲ្យឃើញថាសហគមន៍អន្តរជាតិប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យគឺនៅជាមួយយើងជានិច្ចមិនដែលបោះបង់ចោលយើងទេគ្រាន់តែថាវាអាចមានការអខានឬក៏ឧបសគ្គខ្លះដែលយើងជាសម័យប្រទេសឬក៏ជាសម័យខ្លួនត្រូវតែធ្វើការតស៊ូជំនះ ដើម្បីឈានទៅដល់គោលដៅហ្នឹងអញ្ចឹងចំណុចនេះខ្ញុំគិតថាវាជា ដំណឹងល្អមួយ ហើយវាជាកម្លាំងចិត្តមួយវាស្របទៅនឹងស្ថានភាពដែរហើយប្រជាជនកម្ពុជាត្រូវតែមានក្តីសង្ឃឹមត្រូវតែរំពឹងនឹងបើយើងនិយាយមួយយ៉ាងទៀតថាប្រៀបធៀបទៅនឹងប្រទេសអ៊ុយក្រែននិងសហភាពនឹងនៅមីយ៉ាន់ម៉ាបើយើងប្រៀបធៀបជាមួយអ៊ុយក្រែននិងមីយ៉ាន់ម៉ាយើងឃើញហើយអ៊ុយក្រែនបើយើងនិយាយអំពីប្រទេសតូច ហើយរុស្ស៊ីគឺជាយក្សមួយធំមួយជំហានផែនដីប៉ុន្តែរហូតមកទល់ពេលនេះរុស្ស៊ីមិនទាន់បានសម្រេចនៅគោលដៅនេះដោយសារអីអ៊ុយក្រែនបើយើងនិយាយការបដិញ្ញាចិត្តខ្លាំងគឺអ៊ុយក្រែនខ្លួនឯងប៉ុន្តែបើពឹងទៅលើអ៊ុយក្រែនខ្លួនឯងមិនអាចទៅវាយឈ្នះរុស្ស៊ីមិនអាចទៅទប់ទល់ជាមួយនឹងការឈ្លានពានរបស់រុស្ស៊ីបានទេគឺមានសហគមន៍អន្តរជាតិទាំងអស់ជាអ្នកជួយនឹងនៅជុំវិញអ៊ុយក្រែនអានេះគឺជាការពិតអញ្ចឹងមកអញ្ចឹងកម្ពុជាយើងដូចគ្នាដែរ ដើម្បីឲ្យអន្តរជាតិជួយប្រជាជនកម្ពុជាត្រូវតែធ្វើការតស៊ូត្រូវតែជំនះរាល់ឧបសគ្គមិនត្រូវអស់សង្ឃឹមទេត្រូវតែប្រឹងតែខ្លួនឯងឬបំរាស់តែខ្លួនឯងពេលហ្នឹងសហគមន៍អន្តរជាតិនៅជាមួយយើងហើយឥឡូវយើងមើលដូចជាសក្ខីភាពជាក់ស្ដែងហើយចឹងកម្ពុជាក៏មិនខុសពីអ៊ុយក្រែនប្រហែលដែរឲ្យតែយើងមានការបដិញ្ញាចិត្តខ្ពស់ហើយប្រជាជនធ្វើសកម្មភាពជាពិសេសអ្នកដែលស្នេហាលទ្ធិប្រជាធិបតេយ្យហ្នឹងខ្ញុំគិតថាជាលទ្ធផលល្អហើយបើយើងនិយាយឲ្យខ្លីទៅយើងមិនអាច ដាក់អន្តរជាតិទី1ទេសូម្បីតែនៅប្រទេសអ៊ុយក្រែនក៏ដោយគឺគេត្រូវតែប្រជាជននឹងទី1អ្នកដែលជាសម័យខ្លួនប្រទេសនឹងទី1ហើយអន្តរជាតិនៅទី2និយាយឲ្យខ្លីគឺថាបើសិនជាយើង មិនប្រឹងខ្លួនឯងមិនតស៊ូមិនងើបបំរះដោយខ្លួនឯងទេវានោះអន្តរជាតិគឺទី2ទេបាទអញ្ចឹងខ្ញុំសរុបសេចក្តីមកគឺជាដំណឹងល្អមួយដែលប្រជាជនគួរតែមានសង្ឃឹមហើយអន្តរជាតិមិនបោះបង់ចោលយើងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីក៏មិនអស់សុពលភាព អរគុណច្រើនលោកតារា នៅ មាន ដំណឹងមួយទៀត ដែលខ្ញុំសូមឲ្យ លោកតារាជួយធ្វើការបកស្រាយដូចដែល លោកតារា បានជ្រាបស្រាប់ហើយ25ឆ្នាំ នៃការគប់ក្របបែកនៅមុខរដ្ឋសភាដែលធ្វើឲ្យបាតកោស្លាប់និងរបួសជាង100នាក់អឺមកដល់ថ្ងៃ30មីនាខាងមុខនេះ គឺជាខួប25ឆ្នាំ នៅក្នុងដំណើរនៃការ នៃការគប់ក្របបែក25ឆ្នាំនឹងមានប្រជាពលរដ្ឋក៏ដូចជាជនរងគ្រោះគាត់អស់សង្ឃឹមខ្លាំងចំពោះការទៀមទានៅយុទ្ធធរសម្រាប់ពួកគាត់ប៉ុន្តែថ្មីថ្មីនេះតុលាការនៃប្រទេសបារាំង បានចេញសារក្រមជំរះសេចក្តី តាមបណ្ដឹងនៃលោកប្រធានស្ដីទីសំរងស៊ីនិងភរិយារបស់គាត់ គឺគេបានជំរះក្តីឲ្យទៅកាត់ក្តីឲ្យលោកហេងប៊ុនហៀងនិងអឺលោកហ៊ុយពិសិដ្ឋដែលជាប្រធានអង្គរៈនិងជាមន្ត្រី មេតបនៅ របបហ៊ុនសែនហ្នឹងគឺគេតុលាការបារាំងគេ បានសន្មត់មិនបានបានវិនិច្ឆ័យថាពីរអ្នកហ្នឹងគឺជាជនដែលជាប់ពាក់ព័ន្ធ គឺជាអ្នកដែលរៀបចំឲ្យមានការគប់ក្របបែកសម្រាប់បាតកោនៅមុខរដ្ឋសភាហើយតុលាការបារាំងបាន កាត់ទោសទាមទារឲ្យមានការប្រន្ទាទោសអឺចំពោះការសម្រេចរបស់តុលាការបារាំងនឹងបើតាមលោកសុនតារាយល់ថាវាជារឿងនយោបាយឬក៏ជាការអនុវត្តជាការកាត់សេចក្តីក្រោយពីការស៊ើបអង្កេត ជាក់លាក់ពាក់ព័ន្ធទៅនឹងករណីគប់កបែកកាលពី25ឆ្នាំមុននោះ សំណួរខ្លីវាជារឿងនយោបាយឬក៏ជារឿងអនុវត្តច្បាប់សម្រាប់មនុស្សមិនមែនជារឿងនយោបាយទេវាគឺជាបទអក្រិតហើយតឡាកានៅលើពិភពលោកយើងនេះគឺគេកាត់ទោសបទអក្រិតដែលជារឿងមួយមិនអាចរួចទោសបានទេនិយាយមកដល់ចំណុចនេះខ្ញុំមានសារពីរចំណុចទី1គឺថាយើងមានពលលឺយុទ្ធធរហើយក្តីសង្ឃឹមនៅ តែស្ថិតក្នុងចិត្តយើងជានិច្ច យុទ្ធធរវាមិនដែលបងចោលឬក៏មិនដែលចាក់ចេញពីយើងទេឲ្យតែយើងខិតខំស្វែងរកពន្លឺយុទ្ធធរអានឹងចំណុចទី1ចំណុចទី2ខ្ញុំអត់ចាំបានទេប្រហែលជាបើសិនខ្ញុំលើកនៅចំណុចនេះបងប្អូននឹងឮហើយធ្លាប់ឮធ្លាប់ឃើញហើយនៅប្រទេសបារាំងករណីមួយ កម្មនៅក្នុងគ្រួសាររឿងហ្នឹងប្រហែលជាខ្ញុំមិនបាច់រៀបរាប់ទេឃាតកម្មក្នុងគ្រួសារហ្នឹងមាន ការសម្លាប់មនុស្សហ្នឹងប្រហែលជា30ឆ្នាំ30ឆ្នាំក្រោយមកទើបគេស្រាវជ្រាវដែលរដ្ឋអាជ្ញានៃតឡាការរបស់បារាំងនឹងរកឃើញថាអ្នកនឹងមានទោសហើយ30ឆ្នាំក្រោយមកទើបផ្ដំទីទុកមានករណីខ្លះទៀត មានរឿងដូចជានៅសហរដ្ឋអាមេរិកដូចជានៅប្រទេសអឺរ៉ុបនេះមានករណីខ្លះរឿងរហូតដល់ទៅ30 40ឆ្នាំដែលតុលាការនៅតែរកឃើញហើយមានពេលខ្លះមនុស្សដែលប្រព្រឹត្តបទល្មើសនឹងយល់ថាតុលាការភ្លេចណាហើយក៏មានពេលខ្លះ មនុស្សដែលប្រព្រឹត្តបទល្មើសនឹងយល់ថាឧទាហរណ៍ទៅដូចករណីហ៊ីងមិនហៀងដែលតឡាការបារាំងចោទនឹងយល់ថាប្រហែលជាខ្លួនមិនអីទេពីព្រោះខ្លួននៅក្នុងប្រទេសកម្ពុជាមានអធិបតេយ្យភាពមួយដែលការពារដោយរបបហើយខ្លួនឯងជាអ្នកដែលកាន់កងកម្លាំងប្រដាប់អាវុធផងនោះប៉ុន្តែផ្ទុយប្រិយជំនិតដែរគឺការកាត់ទោសឬក៏បត់អក្រិតគ្មាននរណាម្នាក់អាចកិច្ចផុតហើយគ្មាននរណាម្នាក់អាចដឹងបានថាតើជោគវាសនាអនាគត នៅថ្ងៃបន្ទាប់ឬក៏ថ្ងៃខាងមុខវាទៅជាយ៉ាងណាទេបើយើងមកដល់ទៅនេះយើងបែងចែកជាពីររវាងនយោបាយនិងអ ுக ្រិតកម្មរវាងនយោបាយនិងរឿងយុត្តិធម៌បើនិយាយអំពីការគ្រប់គ្រងបែបបើយើងបើមើលទៅក្នុងប្រទេសកម្ពុជាជារឿងយុត្តិធម៌ដែលតឡាការបារាំងកាត់ទោសហើយខ្ញុំជឿថាបើសិនជាហ៊ីងមិនហៀងឬក៏ណែដៃគូរបស់គាត់នឹងមិនសុខចិត្តឬក៏ហ៊ុនសែនគាត់មិនសុខចិត្តគាត់អាចប្តឹងតតាំងមកតតាំងនៅតឡាការ អំពីសេចក្តីសម្រេចនេះបានអានឹងបើយោងតាមច្បាប់អានឹងចំណុចទី1ចំណុចទី2គឺជាការវេញមុខមួយយ៉ាងពិតប្រាកដបាទហើយនៅក្នុងការវេញមុខមួយចំពិតប្រកបនោះបើកាលណាយើងនិយាយអំពីបទអក្រិតឆ្លងដែនវាមិនអាចញែកឲ្យផុតចេញអំពីសកម្មភាព នយោបាយបានទេសកម្មភាពនយោបាយគឺវាមានសកម្មភាពនយោបាយអន្តរជាតិនិងសកម្មភាពនយោបាយផ្ទៃក្នុងសកម្មភាពនយោបាយអន្តរជាតិ វានឹងធ្វើឲ្យស្ថានភាពណាមួយប្រែប្រួលឥឡូវយើងឧទាហរណ៍ថាចេះបើសិនជានៅ ក្នុង កំឡុងពេល1ឆ្នាំឬ2ឆ្នាំទៀតសហភាពសូវៀតនេះសំទោសមិនមែនសហភាពសូវៀតរុស្ស៊ីនេះចាញ់ធ្លាក់ទៅក្នុងវិបត្តិសេដ្ឋកិច្ចដោយសារទណ្ឌកម្ម ខ្ញុំជឿថានៅពេលដែលដែលរុស្ស៊ីទុនដៃពេលនោះប្រទេសមហាអំណាចខាងដែលផ្ដាច់ការដតីទៀតក៏ត្រូវតែទុនដៃដែរដូចជាកូរ៉េខាងជើងដូចជាចិនអីក៏ត្រូវតែងាកដែរចិនធម្មតាគេឆ្លាតបើមិនឆ្លាតគេមិនហៅថាចិនទេអានោះព្រោះត្រូវតែងាកមករកលោកសេរីហើយត្រូវតែរឿងពាណិជ្ជកម្មពេលនោះអំណាចនៃលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋច្បាប់ អន្តរជាតិវាមានឥទ្ធិពលហើយព្រោះក្នុងអំឡុងពេលដែល ពេលដែលប្រជាធិបតេយ្យមានអំណាចខ្លាំងនៅជុំវិញសកលលោកដាច់ខាតត្រូវតែពួកដែលអាក្រក់ឬក៏ពួកដាច់ការត្រូវតែប្រជែងហើយប៉ុន្តែនៅពេលណាដែលលទ្ធផលមួយពួកដាច់ការនឹងប្រជែងទៅវាចាញ់វាអត់ទៅរួចអញ្ចឹងរបបដាច់ការនៅជុំវិញពិភពលោកនឹងត្រូវទុននឹងត្រូវទុនប្រជាធិបតេយ្យនឹងត្រូវគ្រប់គ្រងអំណាច3សំខាន់សំខាន់ទី1គឺអំណាចការទូតអំណាចការទូតខ្លាំងណាទី2គឺអំណាចសេដ្ឋកិច្ច អានឹងគឺកំណត់អាយុជីវិតនៃប្រទេសមួយទី3គឺអំណាចកងកម្លាំងអំណាចយោធាអញ្ចឹងប្រទេសមួយដែលហៅថាជាមហាអំណាចបានវាតោះតែមានអំណាច3ហ្នឹងវាមានអំណាចយោធាវាមានអំណាចសេដ្ឋកិច្ចនិងអំណាចការទូតឧទាហរណ៍ពេលដែលប្រទេសលោកសេរីអឺរ៉ុបនិងអាមេរិកកាន់កាប់នៅអំណាចទាំង3នេះអំណាចការទូតអំណាចសេដ្ឋកិច្ចនិងអំណាចយោធាពេលនោះឧទាហរណ៍ថាកម្ពុជាដាច់ខាតត្រូវតែងាកទៅតាមបរិបទអន្តរជាតិហើយ បើមិនងាកទេគឺវាត្រូវតែស្លាប់ដូចរុស្ស៊ីចឹងដែរអញ្ចឹងនៅពេលណាដែលឱកាសអំណោយផល ហើយស្ថានភាពនយោបាយវាអំណោយផលគេអាចចាប់វិញមិនធៀងបានដែរចឹងបាទនិយាយខ្ញុំ នៅ ក្នុងធ្លាប់លើកនិយាយប្រធានបទនេះគេធ្លាប់សួរថាតើតឡាការហ្នឹងអាចអនុវត្តសាលក្រមសាលនីកានៃរឿងហ្នឹងបានទេបានគ្រាន់តែថាកលតិសៈណាមួយតែប៉ុណ្ណោះ គ្រាន់តែមួយអានឹងនិយាយពីកលតិស័កការវិវត្តទៅនៃនយោបាយមួយទៀតអាស្រ័យទៅលើឆន្ទៈថាចង់នឹងមិនចង់តែប៉ុណ្ណោះជាទូទៅនៅក្នុងប្រទេសមហាអំណាចនៅលើពិភពលោកយើងនេះបើកណាគេនិយាយអំពីអក្រិតកម្មពាក់ព័ន្ធនឹងនយោបាយគេច្រើនតែនិយាយអំពីដំណោះស្រាយនយោបាយណាមួយដែលឈានទៅរកនៃសេចក្តីបញ្ចប់បញ្ចប់នៅដំណោះស្រាយបញ្ហាអ្វីមួយប៉ុន្តែទោះយ៉ាងណាក៏ដោយខ្ញុំយល់ឃើញថាតឡាការបារាំងផ្ដល់នៅយុទ្ធធរឲ្យវាវាមិនមែនជារឿងនយោបាយទេប៉ុន្តែពាក់ព័ន្ធជាមួយនឹងការអនុវត្ត វាច្បាស់ណាស់វាត្រូវតែមានលាយឡំជាមួយនឹងនយោបាយខ្លះហើយបើអត់អញ្ចឹងទេគឺស្ថានភាពបច្ចុប្បន្ននេះប្រទេសកំពុងតែបដោតទៅលើនៃប្រទេសមហាអំណាចធំធំហើយសូមកុំភ្លេចថានៅពេលណាដែលសហគមន៍អន្តរជាតិដែលវាយដណ្ដើមទៅលើទីវាយដណ្ដើមទៅលើទីលានជ័យជំនះរវាងប្រទេសផ្ដាច់ការប្រទេសមហាអំណាចផ្ដាច់ការនិងប្រទេសមហាអំណាចសេរីបច្ចុប្បន្ននោះគឺគេវាយទៅលើមូលដ្ឋាន3ធំធំទី1គឺកម្លាំងយោធាមហាអំណាចយោធាទី2មហាអំណាចសេដ្ឋកិច្ច ហើយទី3មហាអំណាចការទូតចិនគ្មាននរណាអាចមើលវាយតម្លៃស្ថានភាពបានទេប៉ុន្តែសូមកុំភ្លេចថារំលឹកឡើងវិញនៅក្នុងប្រទេសបារាំងនេះមានករណីករណីខ្លះរហូតដល់30 40ឆ្នាំ ចុងក្រោយនៅ តែតឡាការអនុវត្តទូកដដែលបាទបាទអរគុណលោកសុនតារាខ្ញុំនៅ សំណួរខ្លីមួយទៀតទេមុននឹងចូលទៅដល់ប្រធានបទយើងអស់ពេល16នាទីប៉ុន្តែនៅសំណួរសុំសំណួរខ្លីមួយទៀតទេ 25ឆ្នាំនៃការសម្លាប់រង្គាលកាលឆ្នាំ1997យើងឃើញថាអ្នកគប់ក្របែកនៅមុខរដ្ឋសភាបានទទួលពលឺនៃយុទ្ធធរពីតុលាការបារាំងប៉ុន្តែរដ្ឋបហា ឆ្នាំ97សម្លាប់មនុស្សច្រើនណាស់រហូតដល់ពេលនេះពួកគេមិនទាន់បានពន្ទទួលពលឺយុទ្ធធរទេតើនេះមកពីកត្តាអីកត្តាមេដឹកនាំ ឬក៏ជាកត្តារបស់តុលាការបាទទៅពលឺយុទ្ធធរវាមាន2 យុទ្ធធរគឺជាការស្គាល់នៅសច្ចធម៌ជាការដឹងថាអ្នកណាជាឃាតករហ្នឹងជាយុទ្ធធម៌មួយស្វែងអឺពូបើយើងឲ្យនិយមន័យពាក្យថាយុទ្ធធម៌គឺការពិតសច្ចធម៌ឧទាហរណ៍ថាអំបិលផ្អែមអានឹងវាអត់យុត្តិធម៌ទេពីព្រោះវាអត់ពិតប៉ុន្តែបើថាអំបិលប្រៃអានឹងយុត្តិធម៌អញ្ចឹងខ្ញុំចង់សម្ដៅនៃធៀបទេអានឹងបើយើងនិយាយនៃចំគឺថាពេលដែលយើងដឹងថាអ្នកណាជាឃាតករអ្នកណាគុកក្រប ហើយអ្នកណាបញ្ជាអ្នកណានៅតឡាការបារាំងវែកមុខស្គាល់ថាកខកខជន់នឹងអានឹងជាយុទ្ធធម៌មួយបាទហើយលោកតារាលោកលោកតារាខ្ញុំសូមកាត់មហាជនប៉ុន្តែចំណុចមួយខ្ញុំកាត់មធទី2ការដែលនាំយកជនប្រព្រឹត្តមកផ្ដំទាទុះអានឹងទើបជាបញ្ហាមួយដែលពាក់ព័ន្ធជាមួយនឹងបើយើងនិយាយពីការឆ្លងដែរដែលខ្ញុំលើកឡើងអបាញ់មិញហ្នឹងគឺវាពាក់ព័ន្ធជាមួយនឹងបញ្ហានយោបាយខ្លះបាទ បាទតែឥឡូវនេះខ្ញុំខ្ញុំសូមកាត់បន្តិចបញ្ហានៃការបង្ហាញដូចថាលោកតារាមានប្រសាសន៍មិញថាកាលណាយើងរកឃើញអ្នកប្រព្រឹត្តអានឹងបានន័យថាអពលឺយុទ្ធធននោះវាមានមួយចំនួនហើយហើយបាទខ្ញុំចង់បានន័យថារដ្ឋបហានៅឆ្នាំ97កាលដែលរដ្ឋបហាទម្លាក់សម្ដេចកំព្រះដែលសម្លាប់រង្គាលហ្នឹងគាត់តែយើងដឹងថាហ៊ុនសែនជាអ្នកធ្វើហ្នឹងគឺគឺយើងអាចទទួលបានយុទ្ធធនខ្លះមិនចាំបាច់ អឺដោយថាមានការបដិងផ្ដាល់ទៀមទាយុទ្ធធរដល់ជនរងគ្រោះដែរឬក៏ក៏យ៉ាងម៉េចក្នុងន័យហ្នឹងនៅរឿងសកលលោកពាក់ព័ន្ធជាមួយរដ្ឋបហា គឺជារឿងនយោបាយសុបសាទរដ្ឋប្រហារគឺជារឿងនយោបាយសុខសាស្ត្រហើយ ជាទូទៅរឿងនយោបាយតែងតែដោះដោយនយោបាយមួយមួយទៀតខ្ញុំក៏រឿងយុទ្ធធម៌ពាក់ព័ន្ធទៅនឹងជនរងគ្រោះដែលជាជនរងគ្រោះដែលត្រូវបានសម្លាប់នៅក្នុងការធ្វើរដ្ឋប្រហារនោះតឡាការគូទៅវិញមុខរឿងបុគ្គល ណាដែលអនុវត្តទៅនឹងបទអក្រិតនឹង ប៉ុន្តែបើពាក់ព័ន្ធជាមួយនឹងនយោបាយវាមានតែដំណោះស្រាយនយោបាយទេមួយមួយទៀតខ្ញុំបើសម្រាប់បុគ្គលរបស់ខ្ញុំផ្ទាល់រឿងស្ថានភាពរបស់ស្ដេចគ្រប់ព្រះឬក៏ស្ថានភាពរបស់គណៈបព្វហ៊ុនសិពេចគឺវាស្លាប់ទៅហើយយើងគួរយកចិត្តទុកដាក់សំខាន់ទៅលើចលនានយោបាយថ្មី បច្ចុប្បន្ននេះព្រោះឥឡូវយើងឃើញមានគណៈបកប្រឆាំងមួយដែលមកជំនួសឲ្យគណៈបកសង្គ្រោះជាតិគឺគណៈបកភ្លើងទីនេះយើងគួរតែឲ្យប្រជាជនកម្ពុជានឹងផ្ដោតទៅលើចលនាថ្មីប្រជាធិបតេយ្យថ្មី ថ្មីដើម្បីជំរុញតាមបែបអហិង្សាពិតប្រាកដគឺស្របទៅនឹងកិច្ចប្រជុំសន្តិភាពទីក្រុងប៉ារីនិងការបោះឆ្នោតជាជាងការដែលយើងសម្លឹងចោះជីកទៅលើរឿងអតីតកាលខ្លាំងពេកប៉ុន្តែទោះយ៉ាងណាក៏ដោយយើងមិនគ្រប់គ្រងជាមួយនឹងការបោះបង់ចោលនៅយុត្តិធម៌ទេយើងនឹងទៀមទីឲ្យយុត្តិធម៌ប៉ុន្តែទោះយ៉ាងណាក៏ដោយអ្វីដែលជាគោលដៅសំខាន់របស់យើងបច្ចុប្បន្នគឺសង្គ្រោះប្រទេសជាតិកម្ពុជាចេញពីរបបផ្ដាច់ការហើយមធ្យោបាយនៃការសង្គ្រោះជាតិ ប្រទេសកម្ពុជាចេញពីរបបផ្ដាច់ការអត់មានអីក្រៅតែពីស្របជាមួយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលព្រឹទ្ធសភាអាមេរិកបានអនុម័តនិងពិភពលោកមើលឃើញសម្លឹងថាវាជាមធ្យោបាយទៅមួយគត់ដែលកិច្ចផុតអំពីក្របផ្លោងការបង្ហូរឈាមគឺការបោះឆ្នោតថ្ងៃបាទបាទអរគុណលោកសុនរាឥឡូវឈានមកទៅផ្ដោតមកលើប្រធានបទវិញពាក់ព័ន្ធទៅនឹងការបោះឆ្នោតអឺ សំណួរដំបូងខ្ញុំសូមការអធិប្បាយពីលោកសុនរាថាតើការបោះឆ្នោតនឹងវាមានផលប្រយោជន៍អីទៅដល់ម្ចាស់ឆ្នោតបាទការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាគុំសង្កាត់នៅពេលខាងមុខនឹងបាទសូមអញ្ជើញបាទមានផលប្រយោជន៍ខ្លាំងណាស់សម្រាប់ប្រជាជនកម្ពុជាបើយើងមើលឲ្យខ្លីទៅ ប្រទេសណាក៏ដោយនៅក្នុងរបបផ្ដាច់ការជាពិសេសនៅក្នុងប្រទេសកម្ពុជានឹងបើយើងនិយាយអំពីជនផ្ដាច់ការ មានន័យថាគឺពួកគេនឹងទៀមទាយកអ្វីតែម្នាក់ឯងប៉ុន្តែបើសិនជាយើងអាចបញ្ជ្រាបចលនាឬក៏សមាជិកអ្នកប្រជាធិបតេយ្យឬអ្នកដែលទៅចូលរួមបម្រើប្រជាជននឹងឲ្យមាននៅក្នុងរចនាសម្ព័ន្ធមូលដ្ឋានទាំងអស់អានឹងវាមានផលប្រយោជន៍ច្រើនណាស់ប៉ុន្តែក្នុងចំណោមផលប្រយោជន៍ច្រើននោះផលប្រយោជន៍ដែលធំជាងគេបំផុតគឺឱកាស បំរើប្រជាជនអានឹងទី1គឺកាលណាមានគណៈបកទីវាត្រូវតែមាន ការប្រកួតប្រជែងវាត្រូវតែមាន ការប្រកួតប្រជែងហើយហើយបើកាលណាតែមានការប្រកួតប្រជែងនៅក្នុងការបំរើប្រជាជន វាមិនដែលប្រកួត ប្រជែងបង្ហូរឈាមទេគឺត្រូវប្រកួតប្រជែងសេវាកម្មត្រូវអួតថាអ្នកណាដែលមានជើងឯកខាងនេះ បំរើសេវាកម្មប្រជាជនព្រោះបើកាលណាយើងនិយាយអំពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់យើងនិយាយអំពីការបោះឆ្នោតមូលដ្ឋានគឺនិយាយអំពីការបោះឆ្នោតបំរើបំរើសេវាកម្មប្រជាជននេះមិនមែនជាការទៅដឹកនាំប្រទេសដូរគណៈរដ្ឋមន្ត្រីដូចជាការបោះឆ្នោតថ្នាក់ជាតិទេប៉ុន្តែវាសំខាន់ណាស់ពួកអ្នកបំរើប្រជាជននឹងឯងដែលជាឆ្អឹងខ្នងដែលជាសរសៃឈាមដែលធ្វើឲ្យមនុស្សនឹងឆ្លុះបញ្ចាំងអំពីការ បោះឆ្នោតថ្នាក់ជាតិមួយបើសិនជាអ្នកបំរើ នៅក្នុងមូលដ្ឋានហ្នឹងល្អអានឹងវាជាចម្លងវាជាសរសៃឈាមឬក៏វាជាចរន្តអគិសនីមួយដើម្បីចម្លងចូលទៅក្នុងការវិនិច្ឆ័យទៅក្នុងការគ្រប់គ្រងប្រទេសពីព្រោះគេអាចសន្និដ្ឋានថាគណៈបកសមាជិកនៃគណៈបក នៅ ក្នុងមូលដ្ឋានក្រមរក្សាឃុំសង្កាត់ហ្នឹងវាមានសមត្ថភាពវាមានបំរើប៉ុណ្ណឹងវាមិនមែនចេញអំពីគេហៅថាឆ្អឹងទេវាតែតែមានវិញ្ញាណរបស់វា វិញ្ញាណរបស់វានឹងគឺថាវាទាល់តែថ្នាក់ដឹកនាំ នៃគណៈបកនឹងខួរក្បាលនៃគណៈបកនឹងវាមានលក្ខណៈជាអ្នកបំរើអញ្ចឹងនៅពេលណាដែលប្រជាជនអាចវាតម្លៃអញ្ចឹងគឺគេមើលទៅឃើញសក្តានុពលនៃគណៈបកឬក៏គោលនយោបាយបំរើប្រទេសជាតិមួយទាំងមូលអានឹងវាជាសារៈសំខាន់មួយប៉ុន្តែអាចំណុចទាំងអស់ហ្នឹង តើវាត្រូវបានផលចំណេញទៅនរណា បានផលចំណេញទៅប្រជាជនអញ្ចឹងចំណុចទី1ខ្ញុំនិយាយអំពីការប្រកួតប្រជែងនៅពេលណាដែលមានការប្រកួតប្រជែងគឺមនុស្សបើប្រកួតធ្វើល្អប្រកួតបំរើរាជគណៈបច្ចុប្បន្នទោះជាគេប្រើពាក្យនេះក្តីគេមិនប្រើពាក្យនេះក្តីប៉ុន្តែទាំងគណៈបកប្រជាជននិងគណៈបកភ្លើងទៀនដែលកំពុងតែចូលទៅក្នុងទីលានប្រជាធិបតេយ្យបច្ចុប្បន្ននេះគឺត្រូវប្រកួតវិញ្ញាសាបម្រើប្រជាជនទេអញ្ចឹងខ្ញុំគិតថាបើកណាយើងប្រកួតវិញ្ញាសាបម្រើប្រជាជនលទ្ធផលគឺបានទៅប្រជាជនចំណុចទី1នេះសំខាន់ណា ណាចំណុចទី2ហេតុអីបានជាប្រជាជនត្រូវតែបោះឆ្នោតឲ្យគណៈបកប្រឆាំងអានឹងសំខាន់ណាដែលខ្ញុំអំពាវនាវសំបីតែគណៈបកប្រជាជនក៏ដោយនេះដែលគាត់ត្រូវតែបោះឆ្នោតឲ្យគណៈបកប្រឆាំងដែរហេតុអីពីព្រោះនៅពេលណា ដែលបងប្អូនបោះឆ្នោតឲ្យគណៈបកប្រឆាំងមានន័យថាបងប្អូនបង្កើតនៅការប្រកួតប្រជែងបង្កើតនៅការដណ្ដើមគ្នាធ្វើល្អហើយប៉ុន្តែបើសិនជាបងប្អូន បោះឆ្នោតឲ្យទៅបកកណ្ដាលអំណាចដែលមានអំណាចស្រាប់ដែលគេអាចទៅធ្វើអីស្ទះចិត្តបានអានឹងបងប្អូនគឺស្មើនឹងស្អប់ខ្លួនឯងបងប្អូនអត់អត់បានជួយខ្លួនឯងទេត្បិតតែយើងមើលទៅឃើញថាគណៈបកណាវាមានកៅអីច្រើនវាមានកៅអីតិចយ៉ាងណាក៏ដោយប៉ុន្តែនៅពេលណាដែលបងប្អូនបានដាក់មែនទេបើដូចដាក់អ្នកយាមមួយណាបើយើងនិយាយទៅបើប្រៀបធៀបថាចោលផ្ទះហ្នឹងបើថាវាចោលវាចង់តែមកហើយប៉ុន្តែបើសិនតែមានអ្នកយាមមួយក៏វារៀង រឿងញញើតដែរនៅក្នុងក្រមប្រឹក្សាគុំសង្កាត់ដែលខ្ញុំអំពាវនាវឲ្យប្រជាជនទាំងអស់នៅក្នុងកលតិស័កនេះបោះឆ្នោតឲ្យបកប្រឆាំងសម្បីតែគណៈបកប្រជាជនដើម្បីបំរើ ខ្លួនឯងក៏ត្រូវតែបោះឆ្នោតដោយគណៈបកប្រឆាំងដែរពីព្រោះណែនៅពេលណាដែលមានគណៈបកប្រឆាំងដូចតែខ្ញុំលើកឡើងបាញ់មិញវាត្រូវតែមាន ការប្រកួតប្រជែងហើយផលប្រយោជន៍នឹងគឺបានទៅយើងទេបោះឆ្នោតចំណុចទី2ចំណុចទី3ប្រជាជនត្រូវតែមើលឃើញអំពីអត្ថប្រយោជន៍ថាតើយើងបោះឆ្នោតដើម្បីនរណាបើយើងទុក មួយឡែកព្រោះកាលនៅគណៈបកសង្គ្រោះជាតិមានសារមួយសំខាន់ប៉ុន្តែសារហ្នឹងត្រូវបាននៅរបបហ៊ុនសែនហ្នឹងគេខឹងបើនេះសារពិតប៉ុន្តែគេខឹងវាអត់មានជាបទអក្រឹតមានអីទេគេថាដូរមេឃុំបំរើបកដាក់មេឃុំបំរើរាជមានន័យថា យើងផ្ដោតយកចិត្តទុកដាក់ទៅលើ ប្រជាជន ទៅលើការបំរើប្រជាប្រទេសជាតិឬក៏សេវាកម្មជាសំខាន់អញ្ចឹង ប្រជាជន ដែលខ្ញុំនិយាយថាអំពាវនាវសូម្បីតែគណៈបកប្រជាជនក៏ដោយក៏ត្រូវតែបោះក៏គួរតែបោះឆ្នោតឲ្យគណៈបកប្រឆាំងដែរនឹងគឺយើងត្រូវទុកគណៈបកមួយឡែកត្រូវគិតថាបោះឆ្នោតដើម្បីបំរើខ្លួនឯងវិញណាហើយយើងត្រូវគិតថាបើអត់មានអ្នកប្រឆាំងឬក៏អត់មានពហុគណៈបកឬក៏ហៅថាគណៈបកពីរនៅក្នុង ក្រមប្រឹក្សាឃុំសង្កាត់នៅក្នុងរចនាសម្ព័ន្ធមូលដ្ឋាននៅក្នុងនយោបាយយើងអានឹងទណ្ឌកម្មធ្លាក់មកលើយើងទេទុករឿងមនោសញ្ចេតនាគណៈបកមួយឡែកសិនមែនទេគឺត្រូវ គិតរឿងបំរើខ្លួនឯងថាណែណាបំរើខ្លួនឯងហើយបើសិនជាយើងទុករឿងមនោសញ្ចេតនាគណៈបកមួយឡែកយើងគិតអំពីផលប្រយោជន៍ប្រជាជនយើងគិតអំពីផលប្រយោជន៍ប្រទេសជាតិយើងគិតអំពីផលប្រយោជន៍របស់ខ្លួនឯងក្រុមគ្រួសារខ្លួនឯងខ្ញុំគិតថាបងប្អូនសម្រាប់ចិត្តគូសទៅគណៈបកប្រឆាំងគណៈបកភ្លើងទៀនដែលកន្លងមកហ្នឹងកន្លែងណាក៏ដោយដែលមានភ្លើងទៀនត្រូវឈរឈ្មោះហ្នឹងវាគឺជាការសម្រេចចិត្តមួយត្រឹមត្រូវចឹងប្រមាណ ហេតុផលទី1ហេតុផលទី2ហេតុផលទី3ដែលខ្ញុំលើកឡើងនេះគឺជាសារៈសំខាន់ហើយនៅក្នុង ការបោះឆ្នោតនៅក្នុងការប្រកួតប្រជែងនៅក្នុងប្រទេសប្រជាធិបតេយ្យដែលវាមានលក្ខណៈអន្តរកាលឬប្រជាធិបតេយ្យផ្ដាច់ការមួយទៀតពាក្យខ្មែរយើងចំណាំនិយាយរឿងមួយដែលគេថាកុំឲ្យជីសេះលែងដៃ ពាក្យនេះខ្ញុំមិនចង់បញ្យល់លេទេប៉ុន្តែក្នុងអត្តន័យវាមានអត្តន័យលើសពីពាក្យថាជិះសេះលេងដៃនេះគឺអត្ថប្រយោជន៍ដូចដែលខ្ញុំបានរៀបរាប់បបាញ់មិនចឹងចឹងខ្ញុំខ្ញុំថាដើម្បីប្រទេសជាតិកម្ពុជាដើម្បីសេវាកម្មដើម្បីការរីកចម្រើននៃមូលដ្ឋាន ដើម្បីខ្លួនឯងដើម្បីក្រុមគ្រួសារខ្លួនឯងត្រូវតែតម្រូវឲ្យមានពហុពហុមានចាប់ពី2ឡើងទៅកុំឲ្យមានបកតែមួយខ្ញុំថាប្រជាជនទាំងអ្នកគ្រប់គ្រងបកណាក៏ដោយដើម្បីឲ្យតុល្យភាពអំណាច នៅក្នុងមូលដ្ឋាននឹងបំរើកាន់តែល្អមានការប្រកួតប្រជែងកាន់ត្រឹមត្រូវទាំងអ្នកគ្រប់គ្រងគណៈបកភ្លើងទៀនទាំងអ្នកគ្រប់គ្រងគណៈបកសង្គ្រោះជាតិនេះពលសង្គ្រោះជាតិឥឡូវគឺនៅក្នុងប្រទេសកម្ពុជាអត់មានឈរឈ្មោះអីទេគឺកំពុងតែត្រូវបានដំណើរការនៅក្នុងតុលាការរបស់ហ៊ុនសែនប៉ុន្តែខ្ញុំចង់និយាយថាទាំងអ្នកគ្រប់គ្រងបកប្រឆាំងនិងអ្នកគ្រប់គ្រងគណៈបកប្រជាជនបើបងប្អូនទុករឿងគណៈបកដោយឡែកគិតរឿងប្រយោជន៍ប្រទេសជាតិគិតរឿងប្រយោជន៍ខ្លួនឯងក្រុមគ្រួសារនិងអនាគត នៃសេវាកម្មខ្ញុំថាបងប្អូនអត់មានជំរឿនណាល្អក្រៅតែពីបោះឆ្នោតឲ្យគណៈបកប្រឆាំងហើយគណៈបកប្រឆាំងដែលយើងឃើញអំណាចមានអធិពលឈរនៅគ្រប់នៅជិតស្មើគណៈបកប្រជាជននឹងគឺមាននៅគណៈបកលើកទៀនមួយទេបាទអឺលោកតារា នៅក្នុងការបោះឆ្នោតឃុំសង្កាត់នៅពេលនេះគឺមានមតិ2ខ្ញុំជឿថាលោកតារាបានជ្រាបស្រាប់ហើយមតិ1 ថាការបោះឆ្នោត គឺមានសារៈសំខាន់សម្រាប់ម្ចាស់ឆ្នោតជាពិសេសគឺការអភិវឌ្ឍថ្នាក់មូលដ្ឋានឬក៏ការអឺការការពារផលប្រយោជន៍ប្រជាពលរដ្ឋថ្នាក់មូលដ្ឋានប៉ុន្តែមតិមួយទៀតគឺគេទៀមទាត់ដាច់ខាតអត់ឲ្យទៅបោះឆ្នោតទេគេថាការបោះឆ្នោតអឺ ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ហ្នឹងបើសិនជាគណៈបកណាមួយចូលទៅចូលរួមទៅបោះឆ្នោតវាទៅលេងលបែងហ៊ុនសែន ទៅកំដរហ៊ុនសែនទៅលំអសួនប្រជាធិបតេយ្យឲ្យគណៈបកប្រជាជនចំណុចនេះលោក សន្តរាយល់យ៉ាងណាដែរបាទដាល់នៅលើរិញមានពេលខ្លះគេរងមានពេលខ្លះគេវាយ យើងមិនអាចពឹតតវៃបានទេយើងមិនអាចពឹតពីសម្រុកបានទេយើងត្រូវតែរងថោះហើយយើងត្រូវតែដកថយខ្លះប៉ុន្តែយើងមិនអាចទៅរងរហូតដកថយរហូតបានទេទស្សនិកជនគប់ទឹកសុទ្ធតាព្រោះបើកណាយើងឲ្យគណៈបកប្រជាជនដាល់ពេកនៅលើរិញយើងគិតតែពីរងគិតពីខុំខ្ញុំជឿប្រិយមិត្តអ្នកដែលគ្រប់គ្រងនឹងច្បាស់ជាគប់ទឹកសុទ្ធជាមិនខានអញ្ចឹងខ្ញុំ និយាយទៅបែបលក្ខណៈអំពីចិត្តសាស្ត្រពេលដែលឃើញមានបកប្រឆាំងមួយក្នុងរយៈពេលអវត្តមានប្រមាណហ្នឹងពេលដែលឃើញមានភ្លើងទៀនចេញមុខហ្នឹងទឹកចិត្តប្រជាជនអណាស់គាត់តែយើងអត់ដឹងប្រជាជនអចាំតែបោះឆ្នោតឲ្យទេអញ្ចឹងហើយបានជាគណៈបកប្រជាជនណាគេត្រូវរៀបរៀងគេត្រូវតែព្យាយាមធ្វើម៉េចរៀបរៀងព្រោះទឹកចិត្តមនុស្សឲ្យតែឃើញភ្លើងទៀនឬក៏គណៈបកប្រឆាំងវាដឹងបោះឆ្នោតអត់ព្រោះជាលក្ខណៈចិត្តសាស្ត្រ ពួកបើនិយាយអំពីនៃការដែលឡើងប្រកួតប្រជាធិបតេយ្យហ្នឹងណាវាមិនខុសគ្នាអំពីការឡើងរិញទេដែលមានអាញាកណ្ដាលទេបើយើងវាយរហូតវាអត់ត្រូវបាទវាអត់ត្រូវមានកលតិស័កខ្លះយើងត្រូវរងនឹងដកថយប៉ុន្តែបើយើងដកថយរហូតណាហើយយើងរងរហូតណា100%អ្នកណាចង់ភ្នាល់ជាមួយខ្ញុំបឡើងបដាល់អ្នកនឹងរងរហូតទោះជា idol ក៏ដោយទោះជាកីឡាករនោះល្បីថ្នាក់ជាតិក៏ដោយវាច្បាស់ជាអ្នកមើលគប់ទឹកសុទ្ធជាមិនខានអញ្ចឹងគណៈបកនយោបាយដូចគ្នា តលៈទេសៈនេះណាបើយើងឲ្យហ៊ុនសែនជន់រហូតបើយើងឲ្យហ៊ុនសែនដាល់រហូតណាយើងគិតតែពីរងណាយើងគិតតែពីអហិង្សាណាអហិង្សាត្រូវតាបោះឆ្នោតមានតែកាប់ចាក់អ្នកណាប៉ុន្តែវាអហិង្សាអសកម្មយើងអត់ធ្វើអីសោះច្បាស់ហើយប្រជាជននឹងគប់ដបទឹកសុទ្ធហើយប្រជាជននឹងគប់ក្បាលហ្មងអញ្ចឹងខ្ញុំគិតថាប្រជាជនលួចអនៅក្នុងចិត្តដែលមានឃើញតំណាងបកណាមួយក៏ដោយ មិនសំដៅទៅលើបាក់ភ្លើងទៀនទេប៉ុន្តែឥឡូវវាមានតែបាក់ភ្លើងទៀនដែលជាអំណាចតលយៈភាពជាមួយគណៈបកប្រជាជនប៉ុន្តែអ្នកណាទៅស៊ើបសួរប្រជាជនពេលដែលឃើញចឹងអូអានឹងចំណុចមួយដែលខ្ញុំនិយាយអំពីចិត្តសាស្ត្រចំណុចទី2យើងដើម្បីវិនិច្ឆ័យស្ថានភាពនយោបាយបាន គឺយើងត្រូវមើលពី គឺខាងក្នុង និងខាងក្រៅកត្តាខាងក្នុងប្រទេសកម្ពុជាគឺហ៊ុនសែនកាន់កម្លាំងទ័ពនិងអំណាចផ្ដាច់ការទាំងស្រុង អត់មានអ្នកណាទៅក្រោកឈរដូចនោះភូមិមាបានទេសំបីតែប្រធានគណៈបកសង្គ្រោះជាតិបច្ចុប្បន្ននោះក៏អត់ធ្វើអីដែរបាទអត់មានទៅសកម្មភាពពីណាអត់ធ្វើអីដែរនេះមិនចង់សំដៅថាអត់ទៅជួបទូតអីទេអត់ធ្វើសកម្មភាពដែលប្រឆាំងណាដែលដែលជាលំនឹងឲ្យប្រជាជននឹងទៅទៅពឹងពាក់វាវាគ្រាន់តែជា សកម្មភាព វាជាសកម្មភាពប្រចាំថ្ងៃជាសកម្មភាពការទូជាសកម្មភាពឯធម្មតាប៉ុន្តែអាសកម្មភាពដែលនាំឲ្យមានកម្លាំងណាមួយ ទៅបំរើប្រទេសជាតិទៅតតាំងជាមួយនឹងជនផ្ដាច់ការវាអត់អាហ្នឹងចង់ខ្ញុំចង់និយាយចេះប៉ុន្តែបើរឿងសកម្មភាពឯផ្សេងផ្សេងទៀតមានគឺការពិតប្រកបមែនបាទអញ្ចឹងស្ថានភាពខាងក្នុងយើងមើលទៅសង្គ្រោះជាតិសូម្បីតែយើងក្មេងដែលរឹសសម្រាម ផ្លាស់សង្គ្រោះជាតិនឹងក៏ត្រូវតែគេចាប់ដាក់គុកដែរ ដែលហ៊ុនសែនហៅថាខ្មោចសង្គ្រោះជាតិប៉ុន្តែបើខ្មោចចូលហ៊ុនសែនបាទខ្មោចនឹងខ្មោចសង្គ្រោះជាតិមែនខ្មោចចូលហ៊ុនសែនជារឿងពិតប៉ុន្តែបើថាខ្មោចនឹងណាសង្គ្រោះជាតិនឹងពាក់មុខឬក៏ឬឬសម្រាមសង្គ្រោះជាតិអានឹងគេចាប់ដាក់គុកវាវាវាអត់តលយៈភាពតំណងអានឹងចំណុចមួយអញ្ចឹងនៅពេលណាដែលប្រទេសមួយ ខាងក្នុងនឹងវាណែនវាត្រូវការខាងក្រៅវិញហើយខ្ញុំនិយាយរឿងប្រវត្តិសាស្ត្រមួយនៅក្នុងប្រទេសកម្ពុជាទៅចុះ ហើយខ្ញុំអត់ហ៊ាននិយាយថាវាសច្ចៈពិត100%ប៉ុន្តែវាមិនទាន់កើតមាននៅឡើយដែលប្រទេសកម្ពុជាត្រូវបានសង្គ្រោះចេញពីក្នុងយើងមើលប្រវត្តិសាស្ត្រកម្ពុជាតាំងពីចំនួនប្រទេសកម្ពុជាមាន សង្គ្រាមមកការរំដោះប្រទេសការសង្គ្រោះប្រទេសច្រើនតែចេញពីខាងក្រៅសំបីតែហ៊ុនសែនដែលវាយផ្ដួលរំលំប៉ុលពតនឹងក៏ចេញពីប្រទេសវៀតណាមមកវិញដែរ ដែលវៀតណាមលើកបតុកហ្នឹងឯហ៊ុនសែនគាត់ចេញតាំងពីឆ្នាំ77មកខ្លះថាទៅជាប់គុកនៅវៀតណាមខ្លះថាទៅរស់នៅជាឆ្លួយសឹកខ្លះអីតែទោះយ៉ាងណាក៏ដោយយើងជាផោះតាំងមួយថាតាំងពីបរមបុរាណមកប្រទេសខ្មែរឥឡូវនេះខ្លាយក្រែងលោបច្ចុប្បន្ននៅថ្ងៃអនាគតយើងមានអ្នកខាងក្នុងហ្នឹងវាត្រូវតែ មានសក្តានុពលទេប៉ុន្តែការសង្គ្រោះប្រទេសជាតិនៅក្នុងដែនប្រវត្តិសាស្ត្រច្រើនតែចេញពីខាងក្រៅនៅឡើយទេឧទាហរណ៍ហ៊ុនសែនគាត់ចេញពីយួនមកតា ឧទាហរណ៍ថាកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីដែលសហរដ្ឋអាមេរិកដែលពិភពលោកអន្តរជាតិកំពុងតែជំរុញហ្នឹងគឺក៏ចេញពីខាងក្រៅដែរចេញពីសម្ដេចនរោត្តមសីហនុបកូណាហើយនិងសម្ដេចបវរសិដ្ឋាសឿនសាននិងអ្នកចលនាតស៊ូផ្សេងទៀតនៅក្នុងនោះមានឯកឧត្តមសំរងស៊ីផងនៅក្នុងចលនានៃដ៏សកម្មនៅក្នុងការរំដោះប្រទេសជាតិនិងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីហ្នឹងជាសមាជិកមួយយ៉ាងសកម្មនៅក្នុងចលនាតស៊ូហ្នឹងក៏មាននៅខាងក្រៅដែរ រហូតតតែមានកិច្ចព្រមព្រៀងសន្តិភាពកងរីសូម្បីតែនៅឆ្នាំ1991ក៏ប្រទេសកម្ពុជាមានរដ្ឋាភិបាលបណ្ដោះអាសន្នមួយដែលអ៊ុនតាក់អ៊ុនតាក់ហ្នឹងក៏ជាអង្គការសហប្រជាជាតិចេញពីខាងក្រៅតើពិភពលោករួមគ្នាទៅជួយប្រទេសកម្ពុជាហើយរហូតមកទល់ឥឡូវនេះក៏នៅតែចលនាខាងក្រៅនៅតែខ្លាំងដែរចលនាខាងក្រៅដែលដឹកនាំដោយលោកប្រធានស្ដីទីសំរងស៊ីនិងប្រជាជនកម្ពុជាទូទាំងសកលលោកបុកជាមួយនឹងសហគមន៍អន្តរជាតិសហគមន៍អន្តរជាតិសំខាន់ណាស់បងប្អូន ប៉ុន្តែយើងត្រូវតែប្រឹងទី1មិនមែនសហគមន៍ទី1គេគេជួយយើងនៅពេលណាដែលយើងជួយខ្លួនឯងដែលខ្ញុំលើករំលឹកទៅវិញដូចជានៅអ៊ុយក្រែនអញ្ចឹងអ៊ុយក្រែនតាមពិតអាមេរិកប្រាប់ថាថាបើសិនជាប្រធានាធិបតី Zelensky នឹងចង់រត់គេទៅយកយន្តហោះទៅយក Zelensky ថាអត់ទេប៉ុន្តែអានេះរឿងករណីបរទេសនិងបរទេសនៅក្នុងប្រទេសកម្ពុជាវារឿងករណីផ្សេងប៉ុន្តែទោះយ៉ាងណាក៏ដោយអាខាងក្រៅហ្នឹងវាមានអធិពលខ្លាំងនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះណាបើតែខ្ញុំនិយាយទៅបើសិនជាគ្មានសមរង្ស៊ី បាទនេះបើសិនជាព្រោះនៅក្នុងគណៈបកនយោបាយទាំងអស់អិសរជនជាន់ខ្ពស់នៅក្នុងប្រទេសកម្ពុជាទាំងអស់ដែលអួតថាខ្លាំងនឹងត្រូវហ៊ុនសែនមូលកច្របោហើយសល់តែសំរងស៊ីម្នាក់ទេសល់តែសំរងស៊ីម្នាក់ទេហើយបបាត់ពីសំរងស៊ីអត់ធ្វើសកម្មភាព ចលនានៅ ខាងក្រៅណាអង្រួនពិភពលោកទៀតណាកម្ពុជាដូចឡាវហើយឡាវបាត់បង់ប្រទេសមានតែប្រទេសប៉ុន្តែអត់មានឯករាជ្យភាពទេសាសអ្នកខាងក្រៅនឹងវាគាំងអញ្ចឹងបើយើងមើលស្ថានភាព នៃនយោបាយគឺវាស្ថិតនៅក្នុងកតាខាងក្នុងនិងកតាខាងក្រៅពួកឥឡូវកតាខាងក្នុងយើងអត់មានធ្លាយបានទេចឹងមានតែការបោះឆ្នោតទេមួយមួយទៀតយើងនិយាយអំពីបរិយាកាសនយោបាយអន្តរជាតិបរិយាកាសនយោបាយអន្តរជាតិយើងមើលឃើញបងប្អូនខ្ញុំឲ្យមើលស្ថានភាពនយោបាយអន្តរជាតិជាការសម្រេចចិត្តត្រឹមត្រូវរបស់គណៈបក្សសង្គ្រោះជាតិអ្នកក្រៅប្រទេសនឹងដែលមានបងប្អូនជាច្រើននឹងទៅគ្រប់គ្រងភ្លើងទៀនគឺជារឿងត្រឹមត្រូវហើយពីព្រោះខ្ញុំឲ្យមើលទៅភូមិមា ភូមិអស់រយៈកាលប្រមាណហើយដែលនៅអានឹងគឺប្លន់សម្រាប់មនុស្សក្នុងរយៈពេល1ខែរហូតដល់ទៅជា1000នាក់ហើយអ្នកជាប់គុកមិនមែនរយដូចខ្មែរទេវាចូលដល់12000ទៅ30000នាក់ហើយស្ថានភាពភូមិឥឡូវនេះកំពុងតែវាស្ថិតនៅក្នុងភាពកម្ដៅមេដឹកនាំបកប្រឆាំងជាប់គុកហើយមនុស្សរាប់ម៉ឺនអ្នកនៅជាប់គុកប្រទេសនៅដឹកនាំដោយយោធានៅឡើយទេប៉ុន្តែឥឡូវយើងស៊ូមើលបើសិនជាយើងមិនចោះមិនបោះឆ្នោតឧទាហរណ៍ចេះ បើយើងមិនមិនមិនមិនស្របទៅតាមកលតិស័កស្ថានភាពអន្តរជាតិដែលយើង មានច្បាប់មួយចងគឺកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីនិងយើងជំរុញឲ្យមានការផ្លាស់ប្ដូរតាមរយៈការបោះឆ្នោតអហិង្សាពីព្រោះគោលដៅរបស់យើងគឺចង់ឲ្យមានការស្ដារលទ្ធិប្រជាធិបតេយ្យយើងបង្ហាញឆន្ទៈថាប្រទេសកម្ពុជាអត់មានអ្វីបដិវត្តពណ៌អត់មានការផ្លាស់ប្ដូរណាមួយផ្ដួលរំលំអត់មានអីក្រៅតែពីការបោះឆ្នោតទេឆន្ទៈរបស់យើងយើងបង្ហាញចំហអញ្ចឹងអញ្ចឹងអាចំហហ្នឹងហើយដែលយើង តាមរយៈគណៈបកភ្លើងទីនហ្នឹងគឺវាជារូបមន្តមួយថាវាមធ្យោបាយទៅអញ្ចឹងណាមធ្យោបាយទៅអញ្ចឹងអញ្ចឹងបើសិនជាបងប្អូនខ្ញុំឲ្យមើលប្រទេស2ទៅចុះប្រទេស3ទៅចុះទី1គឺភូមាណាតើប្រទេសកម្ពុជាតម្រូវឲ្យប្រជាជនហ្នឹងក្រោកឈរដោយភូមាប្រជាជនកម្ពុជាអត់ទេណាបើក្រោកវាតតែខ្លាំងជាងភូមាតែវាអត់ទេយើងអត់ដើរផ្លូវហ្នឹងទេវាស្លាប់មនុស្សហើយស្ថានភាពវាដោះអត់ចេញទេនេះទី1ទី2បងប្អូនមើលប្រទេសអ៊ុយក្រែនដែលរុស្ស៊ីឈ្លានពានហ្នឹង បើសិនជាប្រទេសអ៊ុយក្រែននឹងប្រជាជនមិនសាមគ្គីផ្ទៃក្នុងនឹងក្រោកឈរខ្លួនឯងតើសហគមន៍អន្តរជាតិមានជួយមនុស្សធម៌និងសភាវុធទេអត់ទេកម្ពុជាដូចគ្នាវាតលតែណែប្រជាជនខាងក្នុងនឹងក្រោកឈរសាមគ្គីគ្នាទៅតាមអហិង្សាដែលស្របទៅនឹងច្បាប់អន្តរជាតិស្របទៅនឹងច្បាប់កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនិងច្បាប់រដ្ឋធម្មនុញ្ញប្រជាជាតិប្រជាជាតិកម្ពុជាអានឹងអន្តរជាតិគឺវាត្រូវតែទៅពីក្រោយហើយ100%នេះអន្តរជាតិត្រូវទៅពីក្រោយហើយប៉ុន្តែ បងប្អូនមើលមួយទៀតគឺនៅប្រទេសរុស្ស៊ីខ្លួនឯងនឹងមេដឹកនាំគណៈបកប្រឆាំងដែលត្រូវគេចាប់ដាក់គុកទៅរហូតពេលបច្ចុប្បន្ននឹងអន្តរជាតិនឹងត្រូវដោះយ៉ាងណាប៉ុន្តែបើសិនជាប្រជាជនរុស្ស៊ីខ្លាំងត្រូវមានកម្លាំងនឹងក្រោកឈរឡើងអន្តរជាតិគឺនៅតែជាមួយប្រជាជនអន្តរជាតិគឺនៅតែជាមួយយើងទេមែនទេគ្រាន់តែថាយើងកុំចាំអន្តរជាតិអន្តរជាតិចាំមើលយើងទៅវិញទេអញ្ចឹងបានបើយើងមើលស្ថានភាពអន្តរជាតិពិភពលោកបរិយាកាសនយោបាយបច្ចុប្បន្ននេះ គឺមិនតម្រូវឲ្យយើងរោមទេ មិនតម្រូវឲ្យគេដាល់ទេមិនតម្រូវឲ្យហ៊ុនសែនវាយទេមិនតម្រូវឲ្យយើងនឹងអង្គុយវិបស្សនានៅសមាធិទេគឺតម្រូវឲ្យយើងដាល់ដាល់ណាស់ជាកីឡាករទោះជាដាល់គូប្រកួតនឹងមិនត្រូវក៏ដោយត្រូវតែសម្រុកខ្លះ ដើម្បីកុំឲ្យគេគប់ទឹកសុទ្ធហើយខ្ញុំថាបើយើងសរុបមកស្ថានភាពខាងក្នុង និងស្ថានភាពខាងក្រៅនេះវាមិនមែនជាការបំរើហ៊ុនសែនវាមិនមែនជាការចូលកំដរហ៊ុនសែននេះប៉ុន្តែវាជាការទៅដណ្ដើមអំណាចពីជនផ្ដាច់ការហ៊ុនសែនទៅវិញបើយើងដណ្ដើមបានប៉ុណ្ណាយើងយកប៉ុណ្ណឹងធម្មតាការដណ្ដើមបើយើងប្រៀបធៀបទៅនឹងបដាល់ក៏ដោយកលាក៏ដោយវាមានមេដៃមាសមេដៃប្រាក់មេដៃសម្រិតបើយើងបានមេដៃដាច់ខាត់ភ្លើងទៀនត្រូវតែបានមេដៃហើយវាមិនអត់ទេគ្រាន់តែមេដៃមាសមេដៃប្រាក់ឬមេដៃសម្រិតតែប៉ុណ្ណោះឯងអញ្ចឹង ខ្ញុំខ្ញុំថាស្ថានភាពពេលនេះប្រជាជនត្រូវទៅបោះឆ្នោតហើយវាមិនមែនជាការកំដរទេវាស្របទៅនឹងស្ថានភាពអន្តរជាតិបងប្អូនចង់នៅរងដោយភូមិមាអត់ទៅរួចទេស្ថានភាពវិវត្តនយោបាយកម្ពុជាអត់មានការប្រែប្រួលទេយើងត្រូវបង្ហាញឆន្ទៈរបស់យើងឲ្យស្របទៅនឹងទស្សនវិស័យនិងសារនយោបាយរបស់យើងដែលចង់ឲ្យមានការស្ដារលទ្ធិជាតិតៃដែលចង់ឲ្យមានប្រទេសកម្ពុជាមានប្រជាតៃមានការបោះឆ្នោតត្រឹមត្រូវវិញណានេះអញ្ចឹងខ្ញុំគិតថាវាគឺជាការ ធ្វើចលនាមួយបែបប្រជាធិបតេយ្យដើម្បីទៅដណ្ដើមអំណាចពីហ៊ុនសែននិងពួកផ្ដាច់ការមិនមែនជាការបំរើទេហើយអ្នកដែលយល់ថាជាការបំរើមិនមែនជាទស្សនៈរបស់ប្រជាជនទេគឺជាទស្សនៈរបស់បរិវារហ៊ុនសែននិងគណៈបកប្រជាជនដែលគេបន្លំបន្ទុចបង្អាក់ទឹកចិត្តយើងកុំឲ្យដើរទៅមុខតែប៉ុណ្ណោះប៉ុន្តែទូនីតិរបស់ផ្ដាច់ពួកផ្ដាច់ការគឺត្រូវតែរៀបរៀងបន្ទុយប្រអាក់យើងហើយហើយជាការងាររបស់គេទេបើតែការងាររបស់យើងត្រូវតែស្ទុះទៅមុខបាទ បាទអរគុណលោកសន្តរាជចំពោះការអត្ថាធិប្បាយយ៉ាងក្បោះក្បាយអំពីសារៈសំខាន់នៃការចូលរួមបោះឆ្នោតឃុំសង្កាត់នៅពេលខាងមុខខ្ញុំមានចំណុចមួយទៀតមិនជាតូចហើយក៏មិនធំប្រហែលទេចំណុចហ្នឹងពីព្រោះវាមានគេហៅថាការលើកឡើងឬក៏ការចោទប្រកាន់ហ្នឹងវាវាដូចថាវាខុសខុសគោលដៅបន្តិចអ្នកមួយចំនួន គេចោទប្រកាន់ថា ចុះហេតុអីឆ្នាំ2018មិនចូលរួមបោះឆ្នោតហើយឥឡូវបែរជាចូលរួមបោះឆ្នោតខ្ញុំសម្រាប់ខ្ញុំខ្ញុំគ្រាន់តែរំលឹកទៅបងប្អូនអ្នកដែលលើកឡើង កាលឆ្នាំ2018វាជារឿងរបស់សង្គ្រោះជាតិមិនចឹងលោកតារាវាជារឿងរបស់សង្គ្រោះជាតិប៉ុន្តែ2022វាជារឿងរបស់ភ្លើងទៀនអត់អាចយកមកលាយឡំឲ្យឲ្យវល់ជាមួយគ្នាបានទេ អឺប៉ុន្តែខ្ញុំសូមការបកស្រាយបន្ថែមដែរពីព្រោះលោកតារាពូកែក្នុងការវែកញែកបញ្ហាទាំងពីរនឹងឲ្យដាច់ពីគ្នាខ្ញុំសូមការអនុញ្ញាតលោកតារាជួយបាទជួយបង្ហើយពីបញ្ហាហ្នឹងបន្តិចពីព្រោះការចាត់ប្រកាន់ហ្នឹងវាវល់គ្នាគណៈបកពីរយកមកធ្វើរឿងតែមួយហ្នឹងហើយបាទសូមអញ្ជើញឯខ្ញុំសួរទៅវិញទេទៅចេះអ្នកដូចបើតែខ្ញុំញែកតនេះបន្តិច ជាទូទៅប្រជាជនគឺគ្រប់គ្រងនៅចលនាទាំងឡាយណាដែលប្រឆាំងនឹងជនផ្ដាច់ការស្ដារលទ្ធិប្រជាធិបតេយ្យទោះក្នុងគណៈបកណាក៏ដោយគណៈបកគេសម្លឹងមើលអ្នកដែលមានទម្ងន់បហៈបហែលហ៊ុនសែននិងជនផ្ដាច់ការអានឹងនិយាយពីប្រជាជនណាឯចំណែកសារផ្សេងផ្សេងហ្នឹងគឺជាសារ គឺខ្មោចព្រាយវិសាចរបស់ហ៊ុនសែនទេដែលហ៊ុនសែនបញ្ចូលអរុបអរិយអ្នកតាមកផ្លុំតិចហើយបើយើងយកអានឹងដើម្បីបញ្ឈប់សកម្មភាពគឺយើងចាញ់ចិត្តសាស្ត្រនយោបាយរបស់ហ៊ុនសែនឯងអានឹងចំណុចទី1ចំណុចទី2ខ្ញុំចង់សួរទៅឧទាហរណ៍ទោះអ្នកណាក៏ដោយគ្នាយើងក៏ដោយគ្នាគេក៏ដោយដែលមានទស្សនៈថាហើយចុះឆ្នាំ2018អាមេរិកក៏មិនទៅបោះឆ្នោតអំពីវិនិយោគអំនុកដេកខ្ញុំសួរទៅបោះឲ្យអ្នកណាអានឹងឆ្លោយតណែតែនៅឆ្នាំ2018ក្រៅទៅពីគណៈ ប្រជាជនរំលាយគណៈបកសង្គ្រោះជាតិបាត់ទៅហើយនៅសល់តែគណៈបកចៅប្លន់នេះវ៉ាន់ណានៅសល់តែគណៈបក20នឹងអាយ៉ងរបស់ហ៊ុនសែនណាឥឡូវខ្ញុំសួរបងប្អូនទៅបោះឆ្នោតឯណាណាបើយើងអត់ទៅបោះឆ្នោតឯណាគឺយើងត្រូវដេកហើយហ៊ុនសែនខ្លាចគឺអាដេកនឹងណា បានជាគាត់ខិតខំប្រឹងប្រែងប្រមូលចលនាទាំងអស់ទុកគាស់មនុស្សកុំឲ្យដេកឥឡូវខ្ញុំឧទាហរណ៍ថាបើសិនជាហ៊ុនសែនអត់ទៅប្រឹងប្រែងគាស់ប្រជាជននៅក្នុងប្រទេសកម្ពុជា 90%ពហិការមិនរបស់ឆ្នោតហ៊ុនសែនបរាជ័យហ៊ុនសែនបរាជ័យទោះជាគាត់ប្រឌិតទូលេខក៏អត់ដែរប៉ុន្តែទោះយ៉ាងណាក៏ដោយហ៊ុនសែនមិនទាំងរាប់សัญลักษณ์ឆ្នោតផង ធ្វើម៉េចទុគៀងគងនឹងមានទុកទុកផងមានគោយន្តផងមានប្រធានភូមិផងទៅគោះទ្វាប្រជាជនទាំងអស់ធ្វើម៉េចឲ្យទៅឈរតម្រង់ជួររបស់ឆ្នោតទុកជាដឹងថានឹងសំដែងដែរព្រោះកាលណាហ៊ុនសែន ខិតខំប្រឹងប្រែងជួលមនុស្សផងទៅគម្រាមមនុស្សផងទៅគោះទ្វារមនុស្សផងទៅដេញមនុស្សផងទៅជួលឡានផងជួលម៉ូតូផងជួលគោយន្តផងទៅដឹកមនុស្សទៅបោះឆ្នោតអានឹងមានន័យថាផែនការដេកយើងជោគជ័យបើបើបើសិនជាផែនការដេកយើងមិនជោគជ័យគេមិនទៅប្រឹងដាក់មនុស្សឲ្យមកបោះឆ្នោតទេប៉ុន្តែអាកាលដែលផែនការដេកយើងនឹងគឺដោយសារតែឥឡូវខ្ញុំសួរឲ្យទុកឲ្យគេរកចម្លើយចុះបើអ្នកឯងទៅបោះឆ្នោតបោះឲ្យនរណា មានតែប្រឆាំងតាមរយៈដេកផ្ទះតែប៉ុណ្ណោះចំណុចទី1ចំណុចទី2ដែលខ្ញុំនិយាយប្រៀបធៀបទៅបដាល់លបាញ់មិញហ្នឹងណាដែលខ្ញុំលើប្រៀបធៀបមកដេកវិញមនុស្សយើងដេកវាត្រូវតែមានងើបហើយមនុស្សដែលដេករហូតមានតែ2ទេគឺទី1មនុស្សស្លាប់អានឹងគេយកទៅបញ្ចុះដេកក្នុងមឈូសរហូតទី2គឺមនុស្សពិការទាំងអស់មកពិការនៅស្រុកបារាំងនៅស្រុកអឺរ៉ុបនេះមួយចំនួនគេលើកទឹកចិត្តគេមានរទេសមាននៃពិការទាំងអស់ហ្នឹងទោះយ៉ាងណាក៏ដេកដេកលើរទេស វាមានតែមនុស្សពិការទាំងអស់ហើយនឹងមនុស្សស្លាប់មួយគត់ដែលដេករហូតអញ្ចឹងអ្នកនយោបាយដែលប្រជាជនត្រូវតែជឿប្រជាជនត្រូវតែគោរពហើយប្រជាជនត្រូវតែបង្ហាញការគ្រប់គ្រងគឺជាអ្នកនយោបាយដែលស្គាល់កលៈទេសៈជាអ្នកនយោបាយដែលមិនងាប់កលាមិនទាល់ច្រកបើយើងមនុស្សប្រជាជនយើងឆ្លាតប៉ុណ្ណឹងដែររឿងអីយើងទៅរើសមេដឹកនាំដែល សុញកំណត់ទាល់ច្រកដើរបុកជាងអុកគូតអង្គុយយំអត់ទេយើងត្រូវរឹសអ្នកនយោបាយណាដែលមិនទាល់ច្រកហើយមានដំណោះស្រាយឲ្យយើងជានិច្ចអញ្ចឹងការដែលយើងឈរឈ្មោះបោះឆ្នោតនៅបាក់ភ្លើងទៀនខ្ញុំគ្រប់គ្រងបាក់ភ្លើងទៀននេះគឺជាដំណោះស្រាយមួយមនុស្សវាត្រូវតែដេកវាវាត្រូវតែដើរខ្លះបាទវាមិនអាចដេករហូតបានទេអញ្ចឹង បើសម្រាប់ចម្លើយរបស់ខ្ញុំនឹងគឺមានប្រព័ន្ធនឹងឯងបាទទី1សរុបមកវិញសួរថាបើសិនជាឆ្នាំ2018នេះឯងទៅបោះឆ្នោតបោះឲ្យនរណាបាទសង្គ្រោះជារលាយបើគាត់ចឹងមានភ្លើងទៀនឬគឺយុទ្ធនាការទៅក៏បោះភ្លើងទៀនដែរទី1ទី2បាទនេះហើយមនុស្សយើងមិនដែលអ្នកណាដេករហូតទេមនុស្សដែលដេករហូតមានតែមនុស្សស្លាប់និងមនុស្សពិការទាំងអស់ទេយើងត្រូវតែដើរហើយបើខ្ញុំសរុបមកវិញត្រឡប់ទៅរឿងបដាល់ឡើងរិញណាយើងមិនអាច ដាល់រហូតទេយើងត្រូវរងខ្លះដែរបាទហើយដកខ្លះដែរប៉ុន្តែយើងមិនអាចរងនឹងដករហូតទេពីព្រោះបើអ្នកណាមិនជឿខ្ញុំឡើងបដាល់ រងឲ្យដករហូតទោះជាអ្នកស្រឡាញ់កីឡាករស្មើជីវិតក៏ដោយក៏ត្រូវតែលើកដបទឹកសុទ្ធឬស្បែកជើងគប់ក្បាលដែរអញ្ចឹងដំណាក់កាលនេះគឺដំណាក់កាលដែលយើងត្រូវវាយលុកហើយបាទវាយលុកដល់ចូលប្រហែលដៃគឺយើងយកប៉ុណ្ណឹងអញ្ចឹងអានេះគឺជាសារមួយដែលគេចាញ់ចោលទេដើម្បីបន្ទុចប្រអាក់រារាំងចលនាប្រជាជននឹងបំបាក់ទឹកចិត្តដើម្បីកុំឲ្យទៅចូលរួមបោះឆ្នោតហើយលទ្ធផលនឹងវាចំណេញទៅពួកជនផ្ដាច់ការប៉ុន្តែបើសិនជាយើងអត់បាក់ទឹកចិត្តលទ្ធផលវាចំណេញទៅប្រជាជនអត់ចំណេញបបាក់ភ្លើងទីនេះពីព្រោះប្រជាជន ទៅបោះឆ្នោតឲ្យបាក់ភ្លើងទៀនដើម្បីឲ្យមានតុល្យភាពអំណាចនៅក្នុងក្រមប្រឹក្សាគុំសង្កាត់ហ្នឹងបញ្ចោតគឺបានទៅប្រជាជនខ្លួនឯងដែលជាម្ចាស់ឆ្នោតហ្នឹងបាទលោកសន្តរានៅក្នុងគេហៅថាចរន្តដែលទៀមទាមិនអោយទៅជួបរួមបោះឆ្នោតគេបានលើកចំណុចមួយទៀតដែលខ្ញុំសូមការអត្ថាធិប្បាយថាទៅបោះឆ្នោតធ្វើអី គោលយោបល់របស់គេបោះយ៉ាងណាក៏នៅតែគេឈ្នះដែរលោកតារាយល់មិនដែរចំពោះការលើកឡើងនេះ វាជាគន្លឹះដែលវាជាគន្លឹះខ្លីៗដែលដែលអាចខ្ទាស់ទឹកចិត្តអ្នកទៅបោះឆ្នោតអញ្ចឹងបាទខ្ញុំសូមឲ្យលោកតារាជួយដោះគន្លឹះខ្លីៗហ្នឹងដើម្បីធ្វើការពន្យល់ឲ្យបងប្អូនជនជាតិទាំងក្នុងនិងក្រៅប្រទេសបានជ្រាបពីបញ្ហានេះសូមអញ្ជើញគេគិតខុសគេគិតខុស ឥឡូវខ្ញុំសួរទៅវិញតាចេះបើបោះឆ្នោតទៅនេះបាក់ភ្លើងទៀននឹងឈ្នះទាំងអស់តើអាចទៅគ្រប់គ្រងប្រទេសបានទេអត់បានទេហ៊ុនសែននៅតែនាយករដ្ឋមន្ត្រីគណៈបព្វជិជននៅកាន់ក្រសួងទាំងអស់សេដ្ឋកិច្ចហិរញ្ញវត្ថុកមនាគមន៍អីទេសចរក្រសួងអីទាំងអស់តដែលហើយខ្ញុំនិយាយទៅនេះខ្ញុំចង់និយាយថា ការបោះឆ្នោតមូលដ្ឋានគឺជាការបោះឆ្នោតបំរើសេវាកម្មវាអត់មានអ្នកឈ្នះវាអត់មានអ្នកចាញ់ទេវាមានតែអ្នកបានកៅអីច្រើននិងកៅអីតិចហើយបើយើងនិយាយពីឈ្នះឈ្នះទាំងអស់ហេតុមកខ្ញុំនិយាយចឹងវាច្បាស់ជាមានសង្កាត់ណាមួយឃុំណាមួយដែលគណៈបកភ្លើងទៀនវាឈ្នះហើយហើយយើងមិនគេថាចាញ់ឥឡូវខ្ញុំសួរបងប្អូនដែលថាគណៈបកភ្លើងទៀនចាញ់ចាញ់សំដៅទៅលើអី នៅនេះឈ្នះសំដៅទៅលើអីពួកការបោះឆ្នោតឃុំសង្កាត់ឧទាហរណ៍ថាមានឃុំចំនួន1000 1952បើសិនជានៅគណៈបកប្រជាជនបានមេឃុំច្រើនជាងអានឹងមានថាសេវាកម្មរបស់គណៈបកប្រជាជនទូលំទូលាយជាងតែប៉ុណ្្នឹងឯងហើយគណៈបកភ្លើងទៀនដាច់ខាត់ទៅតែឈ្នះវាទៅតែឈ្នះគ្រាន់តែវាអាចឈ្នះនៅតំបន់ណាមួយអានឹងយើងហៅថាចាញ់ហ្មងណាអញ្ចឹងបើសរុបសេចក្តីមកហ្នឹងគឺយើងមើល ទៅការបោះឆ្នោតយើងបដោតសំខាន់ទៅលើការបំរើរាជទៅលើសេវាកម្មពេលដែលយើងបដោតការយកចិត្តទុកដាក់សំខាន់ ទៅលើការបំរើរាជនិងសេវាកម្មពេលនោះយើងរកអត់ឃើញអ្នកឈ្នះអ្នកចាញ់ទេនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាគុំសង្កាត់បើនៅការបោះឆ្នោតថ្នាក់ជាតិគ្រប់គ្រងប្រទេសតំណែងនាយករដ្ឋមន្ត្រីដឹកនាំរដ្ឋាភិបាលអានឹងយើងឃើញមានអ្នកឈ្នះទៅកាន់រដ្ឋាភិបាលមែនប៉ុន្តែនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាគុំសង្កាត់នេះគឺធ្វើយ៉ាងណា ដើម្បីបញ្ជ្រាបខ្លួនទៅបំរើប្រជាជនហើយគ្រាន់តែថាយើងបំរើប្រជាជនបានតិចឬបំរើប្រជាជនបានច្រើនប៉ុន្តែទោះយ៉ាងណាក៏ដោយយើងមានសម្លេងតិចចាញ់គណៈបកប្រជាជនក៏ដោយនៅឃុំខ្លះឃុំខ្លះវាត្រូវតែឈ្នះហើយណានេះវាមានសម្លេងច្រើនជាងគណៈបកប្រជាជនក៏ដោយគាត់ទៅថាមានតិចចុះព្រោះយើងនៅតែបំរើប្រជាជនបានល្អជាងមុនប្រជាជនទៅអរគុណដែរអាហ្នឹងណាមានហេតុអីបានថាចឹងពីព្រោះពីមុនមកវាអត់មានគណៈបក ភ្លើងទៀនទេព្រោះឥឡូវវាមានគណៈបកប្រឆាំងនៅក្នុងហ្នឹងវាធ្វើឲ្យវាបើចង់និយាយទៅគឺវាអត់ជិះសេះលែងដៃបាទហ្នឹងជាចំណុចដែលខ្ញុំថាប្រជាជនកម្ពុជាទូទាំងពិភពលោកអឺទូទាំងប្រទេសនិងគ្រប់គណៈបកទាំងអស់សំបីតែគណៈបកប្រជាជនបើដកមនោសញ្ចេតនារឿងប្រកាន់គណៈបកចេញគឺត្រូវតែបោះឆ្នោតឲ្យគណៈបកភ្លើងទៀនដើម្បីខ្លួនឯង ដើម្បីក្រុមគ្រួសារខ្លួនឯងអញ្ចឹងទស្សនៈដែលលើកថាបោះឆ្នោតមានចាញ់ឈ្នះហ្នឹងខ្ញុំថាខុសបាទខ្ញុំថាខុសហើយបើសិនជាអ្នកណាថាខ្ញុំនឹងខុសវិញខ្ញុំចង់ឲ្យបញ្ជាក់មកវិញតែយើងចាញ់រឿងអីព្រោះភ្លើងទៀនត្រូវតែឈ្នះហើយណាព្រោះឥឡូវទៀតខ្ញុំលើកឧទាហរណ៍ដល់ឈ្នះទាំងអស់មកឈ្នះទាំងអស់យើងមិនតែដឹកនាំប្រទេសឯណាព្រោះការដឹកនាំប្រទេសគឺវាមានបោះឆ្នោតមួយទៀតមកកម្មទៀតថ្នាក់ជាតិអានេះគឺបោះឆ្នោតបំរើប្រជាជន យើងបំរើបានតិចក៏ដោយយើងបំរើបានច្រើនក៏ដោយគឺយើងត្រូវតែបំរើមួយទៀតពាក់ព័ន្ធជាមួយនឹងដូចតែលើកលើចំណុចមិញគេថាកោជោបខ្ញុំមើលទៅចំណុចត្នេះវិញនៅពេលណាដែលមនុស្សមានពីរប្រភេទគឺគេហៅថាអ្នកឈ្នះមិនដែលលួចដើម្បីឈ្នះទេវាមានតែអ្នកចាញ់ទេដែលលួចដើម្បីឈ្នះ ឧទាហរណ៍ថាគណៈបកប្រជាជនឈ្នះដែលកោជោបអានឹងយើងនៅតែមោទនភាពថាយើងឈ្នះជានិច្ចតម្លៃយើងនៅល្អឥឡូវខ្ញុំនិយាយឧទាហរណ៍ជួនកាលមានឃុំខ្លះយើងចាញ់ទេប៉ុន្តែដោយសារតែកោជោបអយុធធម៌វាធ្វើឲ្យសតិអារម្មណ៍ទឹកចិត្តរបស់យើងទាំងអស់គ្នានៅតែគិតថាអានឹងយើងឈ្នះហើយថាមិនយើងចាញ់ដោយសារកោជោបប៉ុន្តែបើខ្ញុំគាត់ចង់និយាយតែចេះចង់និយាយថាអ្នកឈ្នះវាមានពីរប្រភេទទី1អ្នកឈ្នះពិតប្រកបនិងអ្នកឈ្នះคล้ายคล้าย អ្នកឈ្នះពិតប្រកបមិនដែលលួចដើម្បីឈ្នះទេវាមានតែអ្នកចាញ់ទេដែលលួចដើម្បីឈ្នះបើគណៈបកប្រជាជនគេប្រើប្រាស់កោចបោចឧបករណ៍យើងមកតនភាពថាយើងឈ្នះហើយតើទោះបីយើងចាញ់ក៏យើងត្រូវតែឈ្នះដែរពីព្រោះគណៈបកប្រជាជនលួចដើម្បីឈ្នះហើយយើងអាអ្នកដែលឈ្នះពិតប្រកបហ្នឹងក៏អត់មានត្រូវការលួចអីទាំងអស់អញ្ចឹងចំណុចតនេះមួយណាដែលខ្ញុំឲ្យបងប្អូននិយាយអំពីសង្គ្រាមខ្ញុំលើកឧទាហរណ៍ទៅចេះទី1 នៅក្នុងសមរភូមិបើយើងមើលនៅអ៊ុយក្រែនរុស្ស៊ីគេមិនដែលសើរុស្ស៊ីឈ្លានពានវាយខ្ទេចក្រុងគេសើអ៊ុយក្រែនដែលຕົកបានណាអញ្ចឹងដូចគ្នាតម្លៃរបស់យើងយើងដឹងថាកម្ពុជាមានការបោះឆ្នោតបែបផ្ដាច់ការបែបគៀបសកត់ប៉ុន្តែយើងនៅប្រជ្រៀតទុកបានយើងនៅតែខំចូលទៅបំរើប្រជាជនព្រោះយើងស្រឡាញ់ប្រជាជនក្នុងប្រទេសជាតិពេកប្រជាជនស្ញប់ស្ញែងហើយត្រូវតែបោះឆ្នោតឲ្យហើយទៅពេលដែលឃើញភ្លើងធានវាត្រូវតែបោះឆ្នោតឲ្យហ្មងពីព្រោះគេថាចុះកចបអញ្ចេះ យើងត្រូវទៅសើវិញបើសិនជាកោជោបល្អដូចនៅអាមេរិកដូចនៅប្រទេសណែស៊ុយអែកដូចនៅប្រទេសបារាំងដូចនៅប្រទេសណ័រវេអីដែលលោកឆាំឆានីនៅហ្នឹងអាហ្នឹងការឈ្នះគឺជាជ័យជំនះមួយដ៏កកឹកកក្រែងប៉ុន្តែវាវាអត់មានតម្លៃជាងការតស៊ូឯងដូចយើងដូចយើងឈ្នះនៅក្នុងស្ថានភាពពួកផ្ដាច់ការវាយដំរារាំងញោមញីអានឹងយើងសរសើរណា សរសើរដូចមនុស្សដែលយកក្បាលទៅពាំងជាមួយនឹងក្របនៅរុស្ស៊ីចឹងហើយយើងសរសើរលើកទឹកចិត្តសកម្មជនឬក៏ក្រុមប្រឹក្សារបស់នៃភ្លើងទៀននឹងដូចជាយកខ្លួនយកក្បាលទៅពាំងជាមួយនឹងក្របគម្រាមកំហែងរបស់ពួកដាច់ការយើងស្ញប់ស្ញែងទៅវិញបើថាដឹងថាអង្គរច្បាប់របស់ហ៊ុនសែនប៉ុន្តែមនុស្សនៅតែអាចប្រជ្រៀតយកបានជាការលើកទឹកចិត្តរបស់យើងយើងត្រូវថាភាពអស្ចារ្យបងប្អូនមនុស្សដែលគិតថាអានឹងវាវាវាចេះហើយ ហើយយើងដេកយើងមិនទៅវាយមនុស្សប្រភេទនោះគឺយើងមិនគួរយកជាមានដឹកនាំឯមិនគួរដើរតាមទេប៉ុន្តែមនុស្សដែលដឹងថាអានឹងចូលច្បាំងទៅវាងាប់ក៏ដោយវារស់ក៏ដោយយកបានប្រមាណក៏ដោយអានឹងគឺយើងផ្ទះដៃ យើងត្រូវតែអបអរសាទរអញ្ចឹងបើយើងសរុបសេចក្តីមកខ្ញុំគិតខ្ញុំខ្ញុំមានចំណុចពីរនេះបើពាក់ព័ន្ធជាមួយនឹងកោជោបហ្នឹងខ្ញុំមិននិយាយថាវាឯករាជ្យប៉ុន្តែបើសិនជាចង់តែឯករាជ្យយើងអត់ចាំយើងដើម្បីចង់ឲ្យកោជោបឯករាជ្យយើងត្រូវតែធ្វើចលនាតាមរយៈអីក៏ដោយតិចក៏ដោយច្រើនក៏ដោយដើម្បីទៅបដូរប្រមូលផ្ដុំកម្លាំងទៅទៅកែវាប៉ុន្តែបើសិនយើងអត់ទេយើងអត់មានកម្លាំងយើងអត់ទៅ បោះឆ្នោតយើងអត់ទៅចូលនៅក្នុងចលនាតែយើងកែកោជបដោយវិធីណាតែយើងចាំឲ្យកោជបហ្នឹងឯករាជ្យធ្លាក់ទៅលើមេចេះអញ្ចឹងខ្ញុំសរសើរខ្ញុំសរសើរសកម្មជនខ្ញុំសរសើរនៃពុះភ្លើងទៀនដែលទាំងអស់ដែលខិតខំពុះពៀននៅក្នុងឧបសគ្គដែលខុនសែនគម្រាមកំហែងទាំងជប់ទាំងថ្ងៃហើយបងប្អូនទៅទៀតណាបើខ្ញុំនៅស្រុកខ្មែរឲ្យតែឃើញចំគូសឲ្យមកបាទនេះអត់មានគិតថាអូនៃកោជោបនឹងយ៉ាងណាយ៉ាងនេះពួកកលៈទេសៈនេះដែលខ្ញុំនិយាយណា មែនកលតិស័ករងអត់មានកលតិស័កដកថយទេព្រោះកណាយើងរងដកថយប្រជាជនគប់ក្បាលទឹកសុទ្ធទេមើលលើបដាល់ប្រជាជនណាគេដឹងគេស្ញប់ស្ញែងគេបោះរឿងលទ្ធផលយ៉ាងណាដែលខ្ញុំថាយើងវាត្រូវតែមានខ្លះហើយគុំសង្កាត់យើងដាច់ខាត់ទៅតែបំរើប្រជាជនខ្លះហើយអញ្ចឹងបើយើងពាក់ព័ន្ធជាមួយនឹងគោចបោឯករាជ្យមិនឯករាជ្យយើងត្រូវមោទនភាពវិញថាបើសិនយើងជាអ្នកឈ្នះយើងមិនដែលលួចដើម្បីឈ្នះទេគណៈបកប្រជាជនអ្នកចាញ់ទេដែលលួចដើម្បីចាញ់ ហើយចិត្តសាស្ត្ររបស់យើងគឺនឹងដដែល មួយចុងក្រោយនៅក្នុង សំណួរនេះគឺខ្ញុំដែលលើកឧទាហរណ៍ហ្នឹងណាទៅអ៊ុយក្រែនហ្នឹងប្រិយមិត្តនៅក្នុងសង្គ្រាមបើកាលណាគេចង់បានក្រុមយើងការពារក្រុមបានអាហ្នឹងណាទោះគេវាយខ្ទេចក៏ដោយយើងការពារកុំឲ្យគេយកកាន់កាប់ក្រុមបានយើងឈ្នះនៅក្នុងសង្គ្រាមចិត្តសាស្ត្ររបស់ហ៊ុនសែនពួកបច្ចុប្បន្ននៅប្រទេសកម្ពុជាអត់មានសង្គ្រាមគ្រាប់ផ្លូវទេ មានតែសង្គ្រាមចិត្តសាស្ត្រឲ្យពួកជនផ្ដាច់ការវាយបំបាក់ស្មារតីរបស់ប្រជាជនបើពួកគេខំឲ្យពួកខ្មោចព្រីបិសាចហ៊ុនសែននឹងទៅផ្លុំតិចរឿងកោជោបផងរឿងគេគម្រាមកំហែងផងរឿងអីផងចេតនាដើម្បីឲ្យយើងបាក់ទឹកចិត្តគុំទៅចូលរួមជាមួយនឹងចលនានយោបាយណាមួយរបស់អ្នកប្រជាធិបតេយ្យអានឹងបើយើងបាក់ទឹកចិត្តយើងខ្លាចអានឹងជាជ័យជំនះរបស់ហ៊ុនសែនប៉ុន្តែបើយើងអត់បាក់ទឹកចិត្តយើងថាតោះ ទៅជាស្អីក៏បានដែរអីចង់គម្រាមអីក៏ដោយចង់កោចូលបមិនក៏ដោយទៅលេងសិនណាគោលដៅរបស់គេឲ្យយើងខ្លាចហើយបើយើងខ្លាចយើងបោះបង់អត់ធ្វើចលនាអានឹងគឺជាជ័យជំនះរបស់ជនបដិការចុះជ័យជំនះរបស់យើងគឺយើងលែងខ្លាចយើងអត់ខ្វល់យើងប្រយុទ្ធតតាំងអានឹងជាជ័យជំនះរបស់យើងអញ្ចឹងទុករឿងនឹងមួយឡែកដែលខ្ញុំនិយាយថាបងប្អូនយើងអស់សង្ឃឹមបងប្អូនយើងបាក់ទឹកចិត្តបងប្អូនយើងទៅធ្វើអញ្ចេះធ្វើអញ្ចោះណា គឺយើងជាអ្នកឈ្នះកន្លែងណាដែលយើងឈ្នះយើងឈ្នះហើយកន្លែងណាដែលប្រជាគណៈបកប្រជាជនឈ្នះអានឹងលួចដើម្បីឈ្នះយើងត្រូវតែមោទនភាពថាអាកន្លែងដែលគណៈបកប្រជាជនឈ្នះយើងឈ្នះទេបាទអរគុណលោកតារានៅ ក្នុងការជជែកឬក៏ពិភាក្សា ទូទៅ តាមបណ្ដាញសង្គមក្តី នៅក្នុងប្រទេសកម្ពុជា នៅក្រៅប្រទេសកម្ពុជាក្តីគេបរដ្ឋខ្មែរភាគច្រើនផ្ដោតទៅលើការបោះឆ្នោតជាតិ កាលណានិយាយពីរឿងបោះឆ្នោតគេនិយាយអំពីការដណ្ដើមរដ្ឋាភិបាលយកមកគ្រប់គ្រងប៉ុន្តែវាហាក់ដូចជាអត់សូវឲ្យតម្លៃឬក៏អត់សូវយកចិត្តទុកដាក់ទៅលើការបោះឆ្នោតថ្នាក់មូលដ្ឋាន ជាទូទៅខ្ញុំសង្កេតឃើញអញ្ចឹងអឺការបោះឆ្នោតមួយដែលដែលដណ្ដើមបានជ័យជំនះមកគ្រប់គ្រងអំណាចប៉ុន្តែបើយើងអត់មានជើងក្រោម អត់មានថ្នាក់ដឹកនាំមូលដ្ឋាន ក្រមរក្សាចៅសង្កាត់ហ្នឹងថា ជាអ្នកជួយពីក្រៅមកទេ ថាថាតើការដឹកនាំហ្នឹងវាអាចប្រព្រឹត្តទៅបានទេលោកតារាបាទខ្ញុំខ្ញុំសូមសំណួរប៉ុណ្ណឹងបាទអឺហេតុដូច្នេះហើយ បាន ជាយើងត្រូវតែពន្យល់ធ្វើចលនាដើម្បីឲ្យប្រជាជនយល់អំពីសារៈសំខាន់នៃការបោះឆ្នោតក្រុមប្រឹក្សាគុំសង្កាត់ដែលជាការបោះឆ្នោតជ្រើសរើសរកអ្នក ជ្រើសរើសរកអ្នកបម្រើបាទអានឹងដែលជាកត្តាសំខាន់គឺនៅត្រង់នឹងឯងណាយើងកុំផ្ដោតទៅលើប្រជាជនជាទូទៅប្រជាជនរាប់លានអ្នក គឺមាននិន្នាការនិងទំនោរខុសៗគ្នាហើយដែលទំនោរខុសៗគ្នានឹងទៅតាមផ្លូវចិត្តទៅតាមផ្លូវអារម្មណ៍របស់មនុស្សប៉ុន្តែជាទូទៅមហាជនគឺគេមើលនិងដាក់បន្ទុកឲ្យយើងហើយដោយសារតែប្រជាជនមិនអាច ឧទាហរណ៍ថាមនុស្សឥឡូវហ្នឹងគេមើលឃើញហើយមនុស្សជាច្រើនហើយយើងអត់ហ៊ាននិយាយជំនួសប្រជាជនទេខ្ញុំអត់ហ៊ានវិនិច្ឆ័យជំនួសប្រជាជនថាប្រជាជនហ្នឹងមិនចាប់អារម្មណ៍ទៅលើការបោះឆ្នោតទេខ្ញុំសូមមិនវិនិច្ឆ័យទេប៉ុន្តែខ្ញុំឧទាហរណ៍ថាបើប្រជាជនមិនចាប់អារម្មណ៍មែន អានេះមានមួយចំនួនតូចតែមិនចាប់អារម្មណ៍វាដល់វេនទូនីតិភារកិច្ចរបស់យើងដែលជាអ្នកនយោបាយដែលជាអ្នកដឹកនាំចលនានយោបាយដឹកនាំប្រទេសនឹងគឺតម្រង់ហើយប្រជាជនមើលតែយើងទេបើកណាយើងមានគោលចំហយើងមានគោលនយោបាយច្បាស់លាស់យើងមានភាព ត្រឹមត្រូវនៅក្នុងការដឹកនាំដាច់ខាតប្រជាជនត្រូវតែមកហើយអញ្ចឹងហើយបានជាហ៊ុនសែនគាត់ខ្លាចណាស់រឿងគោលជំហរនិងសកម្មភាពនយោបាយដែលមានភាពបំរើប្រជាជនច្បាស់លាស់វាជាកតាបកិច្ចរបស់យើងប៉ុន្តែខ្ញុំសូមមិននិយាយជំនួសប្រជាជនទេព្រោះអត់មានការសិក្សាស្រាវជ្រាវការស្ទង់មតិណាមួយដែលថាប្រជាជននឹងអត់យល់ថាការបោះឆ្នោតឃុំសង្កាត់ជារឿងសំខាន់ព្រោះយើងយើងអត់មានតនន័យប៉ុន្តែខ្ញុំគិតថាប្រជាជនយល់ជាយល់ទស្សនៈរបស់ខ្ញុំវិញប៉ុន្តែបើសិនជាប្រជាជនមិនយល់ជាទូនីតិរបស់យើងនៅក្នុងការបំភ្លឺបាទ អឺលោកតារាអរគុណច្រើនដោយសារពេលវេលាយើងមានកំណត់យើងដល់ការបញ្ចប់នៃការផ្សាយខ្ញុំសូមអនុសាសន៍ចុងក្រោយយល់គូឬក៏យោបល់ដែលផ្ដាំចុងក្រោយរបស់លោកសន្តារាទៅដល់ប្រិយមិត្តដែលកំពុងតាមដានស្ដាប់ការផ្សាយបន្តផ្ទាល់របស់យើងក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរព្រះធរានុធរៈក៏ព្រះអង្គនៅក្នុងនិងក្រៅប្រទេសបាទសូមជើញលោកតារាបាទខ្ញុំសូមអំពាវនាវឲ្យ ប្រជាជន និងគ្រប់នានាការគណៈបកទាំងអស់គណៈបកយុជនក៏ដោយគិតដែលគិតរឿងបំរើប្រទេសជាតិជាធំហើយប្រយោជន៍ខ្លួនឯងជាធំគឺត្រូវបោះឆ្នោតឲ្យគណៈបកប្រឆាំងចំណុចទី1ចំណុចទី2សូមលើកទឹកចិត្តនៅការតស៊ូព្រោះវាជាអន្តរកាលរវាងប្រជាជាអន្តរកាលរវាង ប្រជាធិបតេយ្យនិងរបបផ្ដាច់ការអញ្ចឹង ខ្ញុំសូមអំពាវនាវឲ្យបងប្អូនយើងកុំបាក់ទឹកចិត្តហើយកុំចាញ់សង្គ្រាមចិត្តសាស្ត្រកុំរីរែកកុំឈប់ទៅបោះឆ្នោតឲ្យគណៈបកភ្លើងទៀនសម្រាប់ខ្ញុំគ្រប់គ្រងគណៈបកភ្លើងទៀននៅក្នុងដំណាក់កាលនេះដែលបានឈរឈ្មោះក្រុមប្រឹក្សាគុំស្កាត់នៅក្នុងប្រទេសកម្ពុជាបាទសូមអរគុណបាទសូមអរគុណណាស់លោកសុនារាក៏អរគុណផងដែរសម្រាប់ព្រះថេរានុថេរៈគ្រប់ព្រះអង្គបងប្អូនជួបរួមជាតិទាំងក្នុងនិងក្រៅប្រទេសដែលតាមដានស្ដាប់និងទស្សនាការផ្សាយបន្តផ្ទាល់របស់យើងខ្ញុំនៅ ក្នុង page របស់លោកប្រធានស្ដីទីសំរងស៊ីចាប់ពីម៉ោង6ដល់ម៉ោង7ម៉ោងនៅក្នុងប្រទេសកម្ពុជាហើយអរគុណមែនទែនលោកសនារា ដែលបានចំណាយពេលវេលាតែមើលទៅដូចជាមានរវល់ការងាររវល់ច្រើនតទៅទៀតប្រហែលជាបន្ទាប់ពីការបញ្ចប់នឹងមិនដឹងថាត្រូវទទួលទូរស័ព្ទប្រហែលជជែកជាមួយវិណាខ្លះទៀតទេហើយ ប៉ុន្តែយ៉ាងណាក៏អរគុណបាទចំណាយពេលវេលាមួយម៉ោងពេញសម្រាប់ការផ្សាយរបស់យើងនៅថ្ងៃនេះហើយមុនបញ្ចប់នៃការផ្សាយខ្ញុំបកណ្ណាខ្ញុំសូមអរគុណនិងសូមប្រគេនពរជូនពរបងប្អូនចូលរួមជាតិព្រមទាំងលោកតារាផងដែរណាសូមឲ្យសូមប្រកបជួបប្រទេសពុទ្ធពរបុណ្យការអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងទាំងឡាយបាទសូមអរគុណនិងសូមជម្រាបលាបាទ